ទូទស្សន៍ផ្សាយសម្លេងសិទ្ធិមនុស្សដើម្បីពលរដ្ឋខ្មែរក្រោមសូមលោកលោកស្រី អ្នកនាងកញ្ញាប្រិយមិត្តទាំងអស់ចូលរួមទស្សនា ការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍អនឡាញ KK CCTV ផ្សាយចេញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីមេត្រី ណាជាផងខ្ញុំកណាសូមនមស្ការថ្វាយគុំចំពោះគុណចាស់ធារានធារៈគ្រប់ព្រះអង្គសូមចម្រើនពរលោកលោកស្រីនាងកញ្ញាខ្ញុំពិតបរិស័ទទាំងអស់ដែលកំពុងទទួលសនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលរូបធម៌កម្ពុជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីចិត្តទីរាប់អានថ្ងៃនេះគឺថ្ងៃអាទិត្យ800ខែមិនិឆ្នាំខាលចត្វាស័កពុរសករាជ2566 2021ត្រូវនឹងថ្ងៃទី19ខែកុម្ភៈឆ្នាំ2023សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបក្នុងកម្មវិធីនេតិសំឡេងសិទ្ធិមនុស្សដើម្បីពលរដ្ឋខ្មែរក្រមថ្ងៃនេះយើងមានវាគ្មិនចូលរួមក្នុងកម្មវិធីការរបស់យើងចំណុចបងតឹងជាវិជានឹងជាជាជាវាគ្មិនផងជាពិធីកផងឥឡូវយើងសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបវាគ្មិនមកពីចម្ងាយរបស់យើងគឺទីមួយសូមស្វាគមន៍គុណចាស់ វិរិយធម៌មោទិធានទៀតសុខសប្បាយទៀតបាទណាស់កាប់អង្គគ្រូណាសុខសប្បាយអូខេហើយទី2សូមណាស្វាគមន៍បងសូមស្វាគមន៍លោកលីផូសុខសប្បាយកណេះគណៈគណៈស្វាគមន៍ព្រះអង្គពីចម្ងាយសូមស្វាគមន៍ព្រះអង្គទាធាននៅខាងសហរដ្ឋអាមេរិកដូចគ្នាគណៈស្វាគមន៍បងស្វាគមន៍លោកលីផូហ្នឹងហើយ ថ្ងៃនេះយើងបានមកជួបជុំគ្នាសាជាថ្មីលោកលីភពបានអវត្តមានអស់ពីអាទិត្យទៅហើយសប្តាហ៍កន្លងទៅអត់បានចូលរួមហើយយើងបានពិភាក្សាជាមួយនឹងគុណចាស់ហើយនឹងលោកលីថាញ់តាំងពិភាក្សាទៅក្នុងប្រធានបទរបស់យើងដដែលក្នុងសេចក្តីរាយការណ៍របស់អង្គការសន្តិជាតិហៅថា report reporter ហ្នឹងហើយនៅក្នុងសំណួរទី 8ថ្ងៃនេះយើងជាជាថ្ងៃបញ្ចប់ នៃ សំណួរទី8ហើយដូច្នេះសូមសូមប្រិយមិត្តចូលរួមទស្សនានៅកិច្ចពិភាក្សារបស់យើង ដែលយើងផ្ដល់ទៅលើវិធីវិធីការរបស់យើង ដើម្បីវិភាសានៅក្នុងមេត្រានៅក្នុង សំណួរទី8ដូចតទៅអាត្មាភាពនឹងអានដូចតទៅអឺសូមពិពណ៌នាអំពីវិធានការ ដែលជាគោលការណ៍នយោបាយ ជាគោលនយោបាយច្បាប់បទបញ្ញត្តិនិងការចាត់ចែងក្នុងស្ថាប័នដែលរដ្ឋាដែលរដ្ឋាភិបាលឯកឯកឧត្តមរដ្ឋាភិបាលឯកឧត្តមពិចារណាក្នុងការការពារនិងទទួលស្គាល់សិទ្ធិរបស់សហគមន៍សាសនា ដែលបានចុះបញ្ជី និងមិនបានចុះបញ្ជី ជាពិសេសគឺសិទ្ធិក្នុងការបដិបត្តិសាសនាជំនឿរបស់ពួកគេរបស់ពួកគាត់ ក្នុងការគោរពបូជាបដិបត្តិការអនុវត្ត និងការបង្រៀនដោយជាចែងក្នុងមាត្រាទី18នៃអនុសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយឥឡូវខ្ញុំកណាសូមបកគលទៅលើមាត្រាទី18ឬក៏ក្នុងមេក្នុងសំណួរទី8ហ្នឹងតើគុណចាស់វិរិយធម្មមេត្តាជួយបត់បង្ហាញ នៅ ក្នុង សំណួរនោះតើសំណួរអ្នករាយការណ៍ពិសេសគឺផ្ដោតអារម្មណ៍ទៅលើអ្វីខ្លះទៀតសូមនិមន្តទៀតអឺខ្ញុំណានមស្ការប្រតនត្រ័យនមស្ការព្រះអង្គគ្រូហើយនឹងគុណចាស់គ្រប់អង្គនៅឯមាតុភូមិនិងនៅលើភពលោកផងអឺចំនួនពោលោកលីភូហើយនឹងលោកលីសេងតាំង បាទស្វាគមន៍លោកលីផូដែរបានជួប គ្នាសាជាថ្មីបែកគ្នាប្រហែលសប្តាហ៍លោកថាលោកមានឧបសគ្គខ្លះខ្លះនៅបញ្ហា Facebook បងណាកណាវិញកំបងអឺឥឡូវព្រះអង្គទៅតម្រូវឲ្យជួយបកស្រាយឡើងវិញសាជាថ្មីពីងាកមិញនិយាយអឺច្រើនគួរសមដែរហើយ ប៉ុន្តែនៅឃើញថាកន្លែងហ្នឹងវាមាន ចំណុចសំខាន់ច្រើនពាក់ព័ន្ធទៅដល់កិច្ចប្រតិបត្តិសាសនាហើយនិងជំនឿរបស់ប្រជាប្រដ្ឋនៅ ក្នុងការប្រតិបត្តិផង ការអនុវត្តផងការបង្រៀនផងអញ្ចឹងរឿងនេះ វាពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងមាត្រាទី18នៃ នឹងសូមបញ្ជាក់ជាមួយព្រះអង្គគ្រូដែរថានោះមិនមែនអនុសញ្ញាទេនោះគឺជាកតិកាសញ្ញាណាដូចខ្ញុំកណាបានទូលពីម្សិលអញ្ចឹងកតិកាសញ្ញានឹងមានបញ្ជាក់នៅក្នុងអបសម្ព័ន្ធគេបញ្ជាក់ថានឹងវាជាកសិកាសញ្ញាដែលរដ្ឋវៀតណាមបានចុះហត្ថលេខាតាំងពីថ្ងៃទី24ខែ9ឆ្នាំ1982 สดายมปีสติตฝนอยูบ้าย ให้นางสติปรอดหาทาโควินันน่าโควินันออนอีอ่มสิบเอ็ดอันผลิตภัณฑ์ไรจะทำตัดบอกรอดให้นังสถิตฝนอยู่บ้ายเอ่อ ភាសាកាត់ដែលគេនិយមហៅថា ICC PR នោះអឺផលនេះជាជាគាត់នៅកន្លែងហ្នឹងជន់ដែលជន់ដែលព្រោះដូចញាតញោមហើយអរគុណចាស់ហ្នឹងក៏ជ្រាបស្រាប់ថានឹងវាចំណុចសំខាន់នៃការប្រតិបត្តិនៅសាសនាហើយនឹងជំនឿហើយយើងឃើញធម្មយៈហ្នឹងការ ប្រតិបត្តិនៅសាសនាហើយនឹងជំនឿការរៀនការរៀនអក្សររបស់ខ្មែរយើងហ្នឹងត្រូវបានរដ្ឋអំណាចហ្នឹងគេចូលមកអុកឡុកក្នុងមកដល់ទីវត្តអារាមនឹងចាត់ចែងផប់វាសនាប្រសង់អីផ្សេងផ្សេងហ្នឹងអញ្ចឹងបានន័យថាគេចង់គ្រប់គ្រងហើយគេចង់ខ្ចីដៃរបស់ប្រសង់វៀតណាមហ្នឹងដែលស្ថិតនៅខាងក្រោមគេហៅមកត្រង់ទៅវុករបស់គេណារណសេមេតភូមិរបស់គេហ្នឹងដើម្បីគ្រប់គ្រងពីលើ VBS ហ្នឹងទៀតហៅថាវៀតណាម Buddhist សង្ហាហ្នឹងគឺជាអង្គការពុទ្ធសាសនាមួយ ដែលក្រមការគ្រប់គ្រងដោយផ្ទាល់របស់ រណសេមាតុភូមិនៃសាធារណរដ្ឋសង្គមយុវវៀតណាមហ្នឹងដូច្នេះពុទ្ធសាសនាខ្មែរភាគច្រើនព្រះអង្គយើង ដែលជា អតីតមន្ត្រីសង្ឃឬមួយក៏ក្រុមតំណាងរាស្ត្រហ្នឹងទៅស្ថិតនៅក្រោម អំណាចគ្រប់គ្រងរបស់មកត្រង់ទៅវករបស់គេនឹងម្ដងព្រោះនេះគឺជាចំណែកមួយនៃការដឹកនាំឲ្យប្រសង់ខ្មែរយើងហ្នឹងផ្នែកខាងពុទ្ធសាសនាកិច្ចប្រតិបត្តិពុទ្ធសាសនានៅ នៅកម្ពុជាក្រមទាំងមូលហ្នឹងទៅឋិតនៅឲ្យឯកភាពគឺចង់និយាយគោលការណ៍និយាយទៅពីរោះណាក៏ប៉ុន្តែគោលការណ៍នោះសំដៅធ្វើឲ្យ យើងនឹងបាត់បង់នៅភាពជាខ្មែរគេចង់ឲ្យយើងបាត់បង់នៅភាព ជា ខ្មែរនឹងស្រឡះតែម្ដងនឹងខ្ញុំកណានឹងយល់ឃើញយ៉ាងច្បាស់អញ្ចឹងប្រហែលនោះហើយបានអ្នករាយការណ៍ពិសេសនឹងគេសុំឲ្យរដ្ឋាភិបាលនឹងត្រឡប់ទៅមើលឡើងវិញនៅមាត្រាទី18ហ្នឹងហើយខ្ញុំកណានឹងអានថាមាត្រាទី18ហ្នឹងគេបញ្ជាក់ស្អីខ្លះ អឺនៅនៅក្នុងអបតសម្ព័ន្ធហ្នឹងព្រះអង្គគ្រូខ្ញុំកណាអាននៅនឹងម្ដងទៀតគឺថាទៅតាមសេចក្តីប្រកាសបកអង្គការសហជីវជាតិស្តីអំពីសិទ្ធិជនជាតិដើមបកស្រាយលម្អិតអឺអំពី សិទ្ធិដែលត្រូវគោរពជាធរមាននៅក្នុងកលតិសៈជាក់ស្ដែងផ្នែកវប្បធម៌ប្រវត្តិសាស្ត្រសង្គមសេដ្ឋកិច្ចរបស់ជនជាតិដើមសិទ្ធិជាមូលដ្ឋានបែបនេះមានភាពស្មើគ្នា និងមិនមានភាពរើសអើងសុចរិតភាពតល់ខ្លួនវប្បធម៌អប់រំសុខភាពនិងទ្រព្យសម្បត្តិដែលទាំងអស់នេះត្រូវបានទទួលស្គាល់នៅក្នុងសិទ្ធិសញ្ញាសិទ្ធិមនុស្សជាចម្បងដែលត្រូវបានធ្វើសច្ចាប័នដោយប្រទេសវៀតណាមនោះហើយតទៅទៀតអឺ យើងខ្ញុំសូមយោងទៅមាត្រា18នៃកតិកាសញ្ញាអន្តរជាតិស្ដីអំពីសិទ្ធិពលរដ្ឋនិងនយោបាយដែលសង្កត់ធ្ងន់ជន គ្រប់រូបត្រូវមានសិទ្ធិសេរីភាពផ្នែកគំនិត មនសិការនិងសាសនាសិទ្ធិនេះត្រូវមានរួមត្រូវមានទាំងសេរីភាពមិនថាជាលក្ខណៈបុគ្គល ឬជាសហគមន៍ជាមួយអ្នកដទៃឬជាសាធារណៈឬឯកជន។ ក្នុងការបង្ហាញអំពីសាសនាឬជំនឿរបស់ខ្លួន នៅក្នុងការគោរពបូជា ប្រតិបត្តិអនុវត្តនិងពង្រៀនអ្នកកម្មការសិទ្ធិមនុស្សក្តីសម្រេចអឺ2005ស្លាស់40ថាខណ្ឌ4ខក្រមប្រឹក្សាសិទ្ធិមនុស្សសេចក្តីសម្រេច6ស្លាស់37និងមហាសន្និបាតនៃអង្គការសហប្រជាជាតិសេចក្តីសម្រេច65ស្លាស់211កថាខណ្ឌ 12ឆបានបញ្ជាក់សារជាថ្មីនៅការតបកិច្ចរបស់ រដ្ឋទាំងឡាយក្នុងការធានាសិទ្ធិរបស់មនុស្សទាំងអស់ក្នុងការគោរពបូជា ឬប្រមូល ផ្ដុំគ្នាដើម្បី ពិធីសាសនាឬជំនឿរួម ទាំងអ្នកដែលមិនមែនជាសមាជិកនៃក្រុមសាសនាឬជំនឿដែលរដ្ឋមិនទទួលស្គាល់តាមរយៈនីតិវិធីចុះបញ្ជីក៏ដោយនោះត្រឹមប៉ុណ្ណេះខ្ញុំកណាអាច ធ្វើអត្ថាធិប្បាយហើយនឹងបញ្ជាក់បានសារជាថ្មី ថាគេលើកឡើងសង្កត់ធ្ងន់ច្បាស់ណាស់នៅឯករាជ្យភាព នៅក្នុងការអនុវត្តនឹងប្រពៃណីពុទ្ធសាសនាភាសាសាស្ត្រហើយនឹងអក្សរសាស្ត្រដែលយើងត្រូវរៀនទៅតាម របៀបរបស់យើងដាច់ដោយឡែកមិនត្រូវស្ថិតនៅក្រោមការចាត់ចែងក្រាលតែងការការបង្កប់ការឲ្យថាត់ យើងត្រូវរៀនចំណុចនេះយើងត្រូវរៀនចំណុចនោះអត់ទេ គឺថាការរៀនសូត្រដើម្បីពង្រឹងនៅសេរីជំនឿរបស់ប្រជាសាស្ត្រខ្មែរក្រមនេះស្ថិតនៅក្នុងការសម្រេចចិត្តហើយក្នុងការជ្រើសរើសដោយផ្ទាល់របស់ ប្រជាសាស្ត្រខ្មែរក្រមនឹងឯងអញ្ចឹងហើយផ្អែកទៅតាមនឹងក៏យោងទៅតាម សំណួរទី7ដែរគឺថា ត្រូវតែយើងមានសិទ្ធស្របច្បាប់មួយទៀតអាចនឹងដឹកជញ្ជូន នៅរាល់ឯកសារទាំងឡាយដែលមានពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រហើយនឹងរបៀបរៀនសូត្ររបស់យើងពីប្រជាជនចក្រកម្ពុជាគេមានសង្កត់ធ្ងន់ច្បាស់អញ្ចឹងអញ្ចឹងយើងកាន់តែនឹងដដែលដដែលដើម្បីឲ្យប្រជាពលរដ្ឋយើងបានយល់ច្បាស់កាន់តែច្បាស់ឡើងកុំឲ្យគេរឹតត្បិតកុំឲ្យគេបំផិតបំភ័យ ដូចជាមានការតាមដានហៅយុវជនយើង ទៅសួរនាំទៅបំភ្លឺពីនេះពីនោះឲ្យសំអាងទៅលើណែអញ្ញា ដែល ខ្លួនកំពុងតែមានណាគេថាថាអញ្ញាសិទ្ធជាមន្ត្រីមូលដ្ឋានជាគ្រឿងកងប្រដាប់អាវុធជានគរបាលអីហ្នឹងធ្វើការបំផិតបំភ័យយុវជនយើងហៅ ទៅតាមតំណែងចិត្ត ដូចជាមានពេលខ្លះអាចបន្តិចទៀតលោកលីផូគាត់តាមដានរឿងនឹងច្បាស់គាត់អាចនឹងបញ្ជាក់យុវជនយុវជនយើងមួយចំនួនត្រូវបាន គេហៅទៅហើយនឹងអឺសួរចម្លើយ ដោយមិនមានដីកាមិនមានអីគ្រាន់តែជាការជួបជុំគ្រាន់តែជាការបង្ហាញនៅឆន្ទៈរបស់ពួកគាត់ផ្នែកសិទ្ធិសេរីភាព នៅលើការជំនឿហើយនឹងតំណែងជាមួយនឹង បងប្អូនគេនៅខាងក្រៅជាដើមឬប្រព័ន្ធយល់ដឹងផ្សេងផ្សេងដូចប្រព័ន្ធផ្សព្វផ្សាយរបស់ KKCC TV ឬមួយក៏ប្រព័ន្ធផ្សព្វផ្សាយរបស់ VOKK នេះជាដើមនឹងខ្ញុំកណាចូលរួមបញ្ជាក់ប៉ុណ្ណឹងសិនព្រះអង្គគ្រូអរគុណអរគុណអរគុណអរគុណចាស់ត្រង់ចំណុចគុណចាស់បានលើកឡើងមិញមិនមែនជាអនុសញ្ញាទេគឺជាកតិកាសញ្ញា កតញ្ញកតិកាសញ្ញា អន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយឥឡូវក្នុងចំណុចនឹងដដែលលោកលីផូលោកគុណចាស់បាន លើកឡើងបាញ់មិញហើយចង់ឲ្យលោកលីផូបញ្ជាក់ថា ក្នុងសិទ្ធិពលរដ្ឋខ្មែរយើងហ្នឹងពលរដ្ឋខ្មែរក្ររបស់យើងជាជនជាតិដើមផងហើយក៏ជាក្នុងអនុកតិកាសញ្ញាហ្នឹងផងតើលោកលីផូមានមានគោលអាងឬក៏មានបទបង្ហាញ អំពីការធ្វើបាបរបស់អាញាធរយួនមើលលើប្រជាប្រដ្ឋខ្មែរក្រមហ្នឹងវាពាក់ព័ន្ធទៅក្នុងគន្លបសិទ្ធិមនុស្សទៀតតែអញ្ចឹងលីភពគណៈអរគុណព្រះអង្គជាបឋមគណៈសូមក្រាបថ្វាយបង្គំប្រធេរានុធិរៈគ្រប់អង្គជាពិសេសថ្វាយបង្គំចំពោះព្រះអង្គគ្រូប៉ោសវណ្ណដែលព្រះអង្គជាអ្នកសម្រាប់រួមកម្មវិធី KKCCTV គណៈនឹងសូមថ្វាយបង្គំព្រះអង្គវាខមិនអឺ ព្រះអង្គម្ចាស់គ្រូវិរិយៈធម្មោផងកណាសូមថ្វាយគំពីវ៉ាស៊ីនតោនកណាហើយសូមជម្រាបសួរលោកលីថេងតាំងពីសហរដ្ឋអាមេរិកទៅផងដែរលោកជាវាគ្មិនផង ជាអ្នកសម្របសម្រួលកម្មវិធីនៅក្នុង KKCC TV ដែរបាទមុខអស់ពីអាទិត្យដែរបាទសូមជម្រាបសួរកណាដោយព្រះអង្គ វិរិយៈធម្មោព្រះអង្គបានលើកឡើងកតកតកតកតកាសសញ្ញាហ្នឹងគឺបានច្បាស់លាស់អំពីបញ្ហាដែលខាងអ្នកខ្លំមើលសិទ្ធិមនុស្សអន្តរជាតិនឹងឲ្យយួនឆ្លើយមកភឺនៅ បញ្ហានេះប៉ុន្តែគេដល់ពេលហ្នឹងគឺលើសពេលវេលាកំណត់60ថ្ងៃហើយទៅចូល4ខែកាលណាគេអត់ទាន់បានឆ្លើយមិនភ្លឺផងថែមតាំងរំលោភ ថ្មីថ្មីហ្នឹងដូចជាព្រះអង្គឲ្យបានកណាលើកម្ចាស់ឡើហ្នឹងគឺនៅ ខេត្តខ្លាំងយើងពីម្សិលមិញហ្នឹងខាងអាជ្ញាធរយូនហ្នឹងបានយកឡានទៅ5ប៉លីសគឺច្រើនមែនតែនកណាទៅចាប់យុវជនយើងនៅខាងខ្លាំងគឺលោកឡាំវងកណាបានធ្វើការអស់មួយថ្ងៃទៅហើយបានធ្វើប្រើអំពើហឹង្សាទៅលើយុវជនយើងពេលហ្នឹងគាត់បានផ្ដល់ព័ត៌មានមកកណាហ្នឹងគាត់នៅឈឺជើងផងនៅឈឺដៃទៀត ដោយសារអាជ្ញាធរយួនប្រើអំពើហិង្សា គឺឡាន5ហើយអាជ្ញាធរយួនគឺតង្វងទៅបំពេញតាំងរដ្ឋធម្មនុញ្ញយួនបំពេញទាំងរដ្ឋប្រមត្តនរបស់យួនគឺអត់មានទាំងដីកាតឡាការអត់មានអាយិកាអត់មានលិខិតអញ្ជើញអីទាំងអស់ស្រាប់តែយកឡានទៅ ប្រើពាក្យពូតផលទៅគាត់នឹងប្រាប់ថា សូមអញ្ជើញគាត់ទៅ ខេត្តហ្នឹងដើម្បីធ្វើបញ្ជីគ្រួសារហើយធ្វើអត្តសញ្ញាណប័ណ្ណជូនគាត់ពីពោះគាត់ហ្នឹងចុះពីភ្នំពេញទៅ20ឆ្នាំជាងហើយពេលហ្នឹងអត់តន់មានបញ្ជីគ្រួសារអីទាំងអស់ចឹងទៅមានឱកាសហ្នឹងអឺណាខកឆោបោកមិនឈុតគាត់ទៅខេត្តហ្នឹងដើម្បីអឺថាធ្វើបញ្ជីគ្រួសារជូនគាត់ប៉ុន្តែទៅ ចាត់ការរឿងកាត់បាក់អាវ ភាសាខ្មែរក្រមយើងអៅអៅខ្មែរក្រមយើងហ្នឹងហើយមានតងជាតិខ្មែរក្រមមានដាក់អក្សរខ្មែរក្រមក្រកឈរទាំងអស់គ្នាហ្នឹងជាងគាត់អៅមួយហ្នឹងគិតទៅពាក់លើកដំបងហើយគិតបង្ហោះលើនៅ Facebook របស់យុវជនមិញខ្វាងយើងហ្នឹងណាទៅលើកដំបងហោះដំបងហើយពាក់ដំបងហ្នឹងក៏បានកោះហៅទៅមិនតែមិនមែនកោះហៅទេ ទៅចាប់ចាប់ពង្រត់ណាប្រើអំពើហិង្សាទៅលើគាត់ ណាចាប់ដៃគាត់ណាទៅក្រោយណាអឺកាច់ស្លាប់ឆេកទៅក្រោយអញ្ចឹងណាណាអញ្ចឹងទៅអឺពេលហ្នឹងគាត់នៅជឺដៃជឺជើងដែលខាងអាជ្ញាធរយួនហ្នឹងបំពេញតាំងច្បាប់រដ្ឋធម្មនុញ្ញហ្នឹងច្បាប់ព្រមត្តនដែលកណាលើកឡើងហ្នឹងគឺអត់មានអ្វីអ្វីទាំងអស់កណាពេលទៅហ្នឹងគឺចាប់យកញាត់ចាប់យុវជនយើងញាប់ចូលឡានតែហ្មង កណាពេលហ្នឹងគាត់នៅនៅឈឺខ្លួនប្រាណហើយឈឺដៃឈឺជើងរបស់គាត់នៅឡើយគាត់បាននិយាយជាមួយកណាដូចជាកន្លះម៉ោងមុនហ្នឹងអញ្ចឹងយុវជនឡំវងហើយធ្វើការជាមួយគាត់មួយថ្ងៃហ្នឹងមានប្រើសម្ដីអសិលធម៌អសុជីវធម៌គ្រប់សពបែបយ៉ាងគម្រាមកំហែងទៅគាត់មិនអោយតាក់តងទៅបងប្អូននៅសហព័ន្ធមិនអោយតាក់តងទៅ VOKK មិនអោយតាក់តងនិយាយរួមមកតាក់តងទៅបងប្អូននៅ សាររដ្ឋនៅក្រៅប្រទេសទាំងអស់គេថាពេលហ្នឹងត្រូវបង្រួបរួមគ្នាពីប្រទេសយួនហ្នឹងនៅកម្ពុជាក្រមយើងគឺបានតម្រួបសម្រួបរួមគ្នាទាំង3អ្នកបងប្អូនមានយួនមានខ្មែរមានចិនហ្នឹងគឺយូរហើយយើងកុំចូលពួកហៅថាក្បត់ជាតិនៅក្រៅប្រទេសហើយបំផុសបំផុលចលនាឲ្យខ្មែរក្រមហ្នឹងប្រព្រឹត្តល្មើសច្បាប់យួនគឺពួកគាត់គឺអត់តអត់អត់មានតលិសោះពីព្រោះគាត់មានបទពិសោធន៍ច្រើនហើយគាត់ដើរពី កម្ពុជាក្រមទៅពេញរស់នៅពេញឥឡូវក៏ត្រឡប់ទៅស្រុកពេលហ្នឹងពួកយួនហ្នឹងហៅថារើអើងពួកសាសមិនធ្វើអតសញ្ញាណប័ណ្ណជូនគាត់មិនធ្វើអញ្ជីអញ្ជីគូសាជូនគាត់ចឹងទៅបានកុហកឆោបោកគាត់ថា ទៅធ្វើអញ្ជីគូសាប៉ុន្តែទៅអត់មានធ្វើរឿងហ្នឹងទេ ទៅធ្វើរឿងគាត់ពាក់អាវខ្មែរក្រមយ៉ាងហ្នឹង ហើយពេលហ្នឹងអាជ្ញាធរហ្នឹងបានអូសយកអាវខ្មែរក្រមហ្នឹងអត់មានតាំងលិខិត បង្កាន់ដៃជូនគាត់ផងគឺយកតែម្ដងហើយឲ្យបង្ខំឲ្យគាត់សញ្ញេទៅលើលិខិតដែលពួកនឹងយកអាវគាត់នឹងទៀតហើយបង្ខំឲ្យគាត់សញ្ញេរឿងច្បាប់ដែលគាត់ឡើងប្រព័ន្ធសង្គមនឹងខុសច្បាប់អីគាត់មិនព្រមសញ្ញេគាត់ថាគាត់សញ្ញេតែមួយរឿងយកអាវគាត់នឹងបញ្ហាហ្នឹងចឹងទៅគាត់មានទាំងសភុសិទ្ធមនុស្សអន្តរជាតិដែលយួនចុះសញ្ញេនៅឆ្នាំ2007មានទាំងអាវខ្មែរក្រមយើងដែលអន្តរជាតិទូស្គាល់ ចឹងទៅពួកនឹងយកយកអាវគាត់នឹងហើយពីម្សិលមិញហ្នឹងហើយបានប្រើអំពើហឹង្សាទៅលើគាត់ហើយបានលោកមុនក្វាងទៅគ្រាន់តែថតរូបនៅវត្តមហាតពបតីវត្តមហាតពរបងវត្តមហាតពនឹងពួកប៉ូលីសនឹងគឺទៅរាប់រាប់សពណាទៅហាមអឺគាត់គាត់ថាគាត់ថតនឹងខុសច្បាប់តាមកណាពិនិត្យទៅអត់មានខុសទេគឺនៅកន្លែង ទីធ្លាដីរបស់វត្តចិញ្ចើមថ្នល់សាធារណៈ អញ្ចឹងទៅពួកនឹងគេទៅហាមខិតគប់សពបែបយ៉ាងរហូតពេលម្សិលមិញទៅចាប់ខ្លួនរបស់លោកលំវងមិនប៉ុណ្ណោះគឺចាប់ខ្លួនយុវជនមិញគួងយើងពីម្សិលអស់ប្រហែលម៉ោងទៅទៀតពីម្សិលមិញហ្នឹងហើយបានយកទូរស័ព្ទគាត់លុបវីដេអូដែលកាត់ line នៅប្របងវត្តមហាតុបយើងនៅខាងហ្នឹងគឺលុបចោលទៀតហើយបង្ខំឲ្យគាត់លុបគ្រប់សពបែបយ៉ាងគាត់ថា គាត់អត់មានត្រូវការឲ្យលុបទេគ្រូសាវាមានវិន័យប្រទេសមានច្បាប់បើសិនជាធ្វើខុសច្បាប់រដ្ឋនឹងគឺចាប់គាត់ទៅមិនបាច់បំងបហើយតាគាត់គាត់ទៀនៅក្នុងទៀតតាតែបើធ្វើខុសចាប់គាត់នៅនោះគាត់អត់ចង់ទៅទេហើយបង្អត់បាយគាត់ទៀតពិសិលមិញហ្នឹងណាគាត់ទៅពីព្រោះចាប់យុវជនយុវជនឡំវងយើងទៅហ្នឹងគាត់ប្រញាប់ទៅតាមដានមើលពួកហ្នឹងគាត់ថាធ្វើទុកបុកម្នេញយុវជនឡំវងយ៉ាងណា ទៅគាត់បានបានអត់បានហូបព្រឹកទេរហូតឃុំឃុំខ្លួនគាត់ហ្នឹងបាត់បាយគាត់ទៀតពេលពេលគាត់ គិតគិតហេវបាយគិតអត់មានលុយមានកាក់នឹងកប៉ៅនឹងគាត់បានប្រាប់ពួកប៉ូលីសនឹងចំបាត់ពពួរនឹងពលអស់លោកខាត់មកនឹងខុសច្បាប់ហើយអត់បាយគាត់ជាងទៅខ្ញុំពេលហ្នឹងអត់មានបច្ច័យលុយកាក់អីនៅក្នុងកប៉ៅទៀតបាននិយាយប្រាប់តងពូនគេឲ្យបាន50ពាន់លុយដុំហ្នឹងទៅហូបបាយដែរពីម្សិលមិញហ្នឹងនិយាយរឿងកតកតកតកាសញ្ញាដែលព្រះអង្គវិរិយៈធម្មោព្រះអង្គមកលើកឡើងគឺអឺកន្លែងហ្នឹងគឺវាចំណាស់ដែលយួនថា រំលោភបំពានច្បាប់ជាតិរបស់ខ្លួនរំលោភបំពានច្បាប់ព្រហ្មទណ្ឌរបស់ខ្លួនរំលោភបំពានតាំងច្បាប់អន្តរជាតិដែលខ្លួនឯងបានចុះកតិកាសញ្ញាជាមួយអន្តរជាតិហ្នឹងកាលណាគឺឃើញថាវាសាហាវប្រៃវិស័យមែនតើបញ្ហាហ្នឹងគឺគាត់ហ្នឹងឃើញដូចជាមានវីដេអូវីដេអូព្រះអង្គដាក់ឡើងគឺនៅទីសាធារណៈអត់មែននៅការិយាល័យរដ្ឋយួននៅទីនោះទេគឺនៅលបងវត្តនៅទី ទឹកដីប្រតីវត្តសឡូងយើងនៅខេត្តខ្លាំងកម្ពុជាក្រមហ្នឹងគឺពួកនឹងបានទៅហាមខាត់គ្រប់សពបែបយ៉ាងហើយទៅនឹងច្រើនគ្នាមានមនាគតប៉ាឯកសន្តានជាបលិសប្រមាណនោះប៉ាអាស៊ីបុលទាំងអស់អាហ្នឹងនិយាយរឿងយុវជនមិនខ្វាងបានទៅសឡូងហ្នឹងហើយតាមដានរឿងដែលយួនធ្វើទុកបុកម្នេញប្រើអំពើហិង្សាទៅលើយុវជនឡំវងយើងនៅខេត្តខ្លាំងពីសល់មិញហ្នឹងគឺ វាខុសខើមែនតែនចឹងទៅបញ្ជាក់ឲ្យអន្តរជាតិឃើញច្បាស់ស្គាល់កាយាវយួនយ៉ាងច្បាស់ប្រឡេត ដែលខ្លួនឯងមិនតន់ឆ្លើយបំភឺជាមួយអង្គការសហប្រជាជាតិជាមួយអន្តរជាតិជាមួយសិទ្ធិមនុស្សសិទ្ធិមនុស្សអន្តរជាតិផងថែមតាំងទៅលបរំលោភបំពានទៅលើខ្មែរក្រមនៃជាជនជាតិដើមជាស្ទើរជារៀងរាល់ថ្ងៃទៅទៀតណាពីម្សិលមិញចាប់យុវជនខ្មែរក្រមយើងពីរតែដោយសារ មានការខ្លាមើលពីជាតិអន្តរជាតិចឹងទៅបានដោះលែងពីក្នុងថ្ងៃពីសិលមិញប៉ុន្តែលែងក្តៅកគុកអឺបំផុតហ្នឹងគឺយុវជនឡំវងយើងគាត់អត់មានធ្វើខុសអីទាំងអស់គ្រាន់តែពាក់អោខ្មែរក្រមគ្រាន់តែអានសភៅសិទ្ធិមនុស្សអន្តរជាតិដែលយួនចោះសញ្ញេនៅឆ្នាំ2007យកឡាន ទៅ5ទៅចាប់គាត់ម្នាក់ឯងហើយទៅនោះគឺចាប់យកហ្មង ចាប់គាត់ញាត់ចូលឡានតែហ្មង កាច់កាត់កាច់ដៃគាត់ទៅក្រោយទៅទៀតអាកន្លែងហ្នឹងហើយបានប្រើអំពើសាទៅគាត់ទៀតវាយចូលពោះគាត់ផងវាយត្រូវជើងកគាត់ផងអាកន្លែងហ្នឹងខខៅណាចឹងទៅសូមបងប្អូនយើងទាំងអស់6ឯកសារនេះណាអឺជូនសាព័ន្ធយើងប្តឹងទៅ អង្គការសិទ្ធិមនុស្សអន្តរជាតិប្តឹងទៅអង្គការសិទ្ធិជាតិដែលយួនចុះហត្ថលេខានឹងបានធ្វើកតិកាសញ្ញាដែលព្រះអង្គវិរិយៈធម្មោព្រះអង្គបានបញ្ជាក់ច្បាស់មួយមិញហ្នឹងណា នៅខទី8ដែលព្រះអង្គលើកឡើងមកហ្នឹងមាត្រាទី18ហ្នឹងគឺវាអញ្ចឹងហើយដូចជាព្រះអង្គបានលើកឡើងមកហ្នឹងគឺជនជាតិដើមមានសិទ្ធិសេរីភាពឯករាជ្យរបស់គេខាងជំនឿអឺសិទ្ធិសេរីភាពខាងសាសនាមនសិការជាតិរបស់គេគឺដាច់ដលែករបស់គេណាអត់មានការរំលោភបំពានដោយរដ្ឋាភិបាលយួនបានចែងនៅ ក្នុងរដ្ឋធម្មនុញ្ញយួនប៉ុន្តែខ្លួនឯងមិនបានអនុវត្តនោះទេអាកន្លែងហ្នឹង ហើយនិយាយរឿងសិទ្ធិសេរីភាពខាងជំនឿសាសនាខ្ញុំកណាព្យាយាមលើកឡើងពីម្សិលមែនទេដោយសារមានបញ្ហាបច្ចេកទេសដូចជាពីម្សិលថ្ងៃ16ខែកុម្ភៈហ្នឹងឆ្នាំ2023យើងអាចញាធរយួននៅខេត្តបន្ទាយពេញនៅភូមិចាភ្លើងឃុំបាំងស្រុកតកៅ ខេត្តព្រះតពាំងកម្ពុជាក្រហមយើង បានទៅរំលោភបំពានទន្ទ្រានដីវត្តពោធិបាំងតកោយើងហ្នឹងឃើញទេ ទន្ទ្រានយកដីវត្តធ្វើទីសនការរបស់បកកុម្មុយនីសយួនអាហ្នឹងកន្លែងកន្លែងវាត្រឹមត្រូវហ៎ដូចជាព្រះអង្គវិរិយៈធម្មទៅលើកឡើងសិទ្ធិមនុស្សសិទ្ធិសេរីភាពគ្រប់សពបែបយ៉ាងឥឡូវយួនបានទៅបំពេញពីថ្ងៃទី16កុម្ភៈយើងហ្នឹងណាទៅពីថ្ងៃកន្លងហ្នឹងឃើញទេអាហ្នឹងអញ្ចឹងទៅ សូមបងប្អូនយើងប្រមូលឯកសារទាំងអស់ខ្ញុំពុំតាមដានហ្នឹងទាំងប្រសង់នៅក្រមទាំងយុវជននៅក្រមបានរបាយការណ៍អំពីបញ្ហាហ្នឹងមែនតែនប៉ុន្តែនៅស្រាវជ្រាវ អឺទំហំដីប្រមាណដែលគេយកហ្នឹងហើយមានការអឺជ្រុំច្រែងពីរដ្ឋពីខេត្តពីស្រុកពីឃុំឬពីភូមិប៉ុណ្ណឹងប៉ុន្តែតាមកណាស្រាវជ្រាវ បានមិនតាន់ច្បាស់ការទាំងអស់ហ្នឹងគឺបាននៅអាជ្ញាធរនៅនៅនៅឃុំប៉ុណ្្នឹងឯងហើយនៅស្រុកតកោប៉ុណ្្នឹងឯងមិនតាន់ពាក់ព័ន្ធដល់អាជ្ញាធរខេត្តទេយើងកំពុងធ្វើសំណុំរឿងហ្នឹងផ្ដល់ទៅខាងសហព័ន្ធ ផ្ដល់ទៅអង្គការសាសនាអន្តរជាតិផ្ដល់ទៅសិទ្ធិមនុស្សអន្តរជាតិជាពិសេសអង្គការតាំង7ដែលខ្លាមមើប្រទេសវៀតណាមហើយខាងអឺរ៉ុបខាងអាមេរិកដែលកំពុងដាក់ប្រទេសវៀតណាមខ្លាមមើនៅគៀបសង្កត់បំបត្តិសិទ្ធិសេរីភាពជំនឿសាសនាយើងគឺឃើញក្នុងមុខមានស័ក្តិសិទ្ធិមានផោះតាំងឃើញក្នុងមុខมันបានទៅឆ្លើយបំភ្លឺដល់អន្តរជាតិដល់អង្គការសហជាតិថែមរំលោភតតគឺស្ទើរ ស្ទើររៀងរាល់ខែតែហ្មងណាពីមុនកាលណាបានលើកឡើងនៅវត្តតនុំសេកណារំលោភបំពាននៅនំនៅសាលាទៀននៅវត្តសេរីមង្គលតាធាយនៅលង្ហណា3កន្លែងគឺនៅលង្ហទាំងអស់ហើយក្រោយពីនោះនៅវត្តភ្នៅព្រីងនៅវត្តប្រហូតនៅវត្តមេប៉ាំងជាដើមឥឡូវមកដល់តកូវម្ដងពីពីថ្ងៃកន្លងហ្នឹងនៅវត្តពោធិបឹងស្រុកតកូវខេត្តព្រះតាពាំងយើង ហើយនៅភូមិចាបភ្លើងនឹងគឺនៅស្រុកកំណើតរបស់មហាវីរៈបុរសយើងគឺលោកអញ្ញាសង្គួយទៀតកំណើតរបស់ លោកគឺនៅភូមិចាបភ្លើងឃុំភូមិភូមិចាបភ្លើងឃុំបាំងស្រុកតកោខេត្តបាត់ដំបងយើងនឹងគឺលោកអញ្ញាសង្គួយយើងឃើញទេពលលោកបំពេញមែនតែនជាងទៅព្រះអង្គលើកតកាសញ្ញាអន្តរជាតិមាញ់គឺចំណាចំដែលចំណេចយួនបានធ្វើការ ចុះកិត្តិកាសសញ្ញាជំអន្តរជាតិប៉ុន្តែបានរំលោភបំពានតាំងសិទ្ធិសេរីភាពជំនឿសាសនាសិទ្ធិសេរីភាពរបស់ខ្មែរក្រមយើងដែលជាម្ចាស់ជនជាតិដើមជាពិសេសសិទ្ធិមនុស្សអឺផងជានឹងសិទ្ធិសាសនាយើង ពីថ្ងៃម្សិលមិញហ្នឹងបានចាប់ហៅយុវជនយើងក្នុងមួយថ្ងៃពីរនាក់ទៅរំលោភបំពានរហូតបានប្រើអំពើហិង្សាមកលើយុវជនយើងដែលជាជនជាតិដើមដែលថារស់នៅទីនោះប៉ុន្តែច្បាប់ដែលយួនចោះសញ្ញេ បានជំនួយអន្តរជាតិគឺអត់មានបានប្រតិបត្តិតលិសោះបំពេញតាំងបំពេញតាំងច្បាប់ជាតិរបស់ខ្លួន បំពេញតាំងច្បាប់អន្តរជាតិដែលខ្លួនចុះសញ្ញេកាលណាមានតែប៉ុណ្ណឹងដែលពមមានកដៅកគុកអីថ្មីថ្មីហ្នឹងកាលណាសូមជម្រាបអង្គប៉ុណ្ណឹងកាលណាអរអរគុណណាអរគុណលោកលីផូអញ្ចឹងសូមបកគលឲ្យបងដែលបងលីផូអរគុណច្រើនដែលលេខតន្ទឹងវិញជួបជាមួយតន្ទឹង មកឆ្លើយមកថាតើបងលីផូក៏លើកហ្នឹងតើវាក្នុងអឺសមថតដល់ចំនួនគេសួនហ្នឹងវាត្រូវដែរទេកណាកណាកណាអញ្ចឹងយើងយើងយើងយើងមិនចម្លែកអីទេនៅក្នុងប្រទេសមួយដែលកាន់អំណាចផ្ដាច់ការ ដែលហៅថារបបកុម្មុយនីសនោះវាតែងតែយកច្បាប់ហ្នឹងមកធ្វើជាឧទាហរណ៍យើងឃើញហើយថាច្បាប់កុម្មុយនីស ថ្មីត្បិតតែមាន ការចោះសញ្ញេពីអង្គការសហប្រជាជាតិចោះសញ្ញេពីអឺអង្គការនានាដែលហៅថាអង្គការសិទ្ធិមនុស្សអន្តរជាតិជាដើមនឹងការសញ្ញេរបស់រដ្ឋអំណាចមួយដែលមានអឺកាន់កាប់នៅលទ្ធិកុម្មុយនីសបែបនេះនឹងតែងតែ បំពេញទៅលើច្បាប់អន្តរជាតិនឹងជានិច្ចកាលនឹងគឺថា យើងតែងតែឃើញមិនមិនត្រឹមតែ នៅតែប្រទេសវៀតណាមទេសូម្បីតែអឺរដ្ឋអំណាចដែលមានអំណាចធំជាងគេនៅលើโลกទី2ដូចជានៅប្រទេសរុស្ស៊ីជាដើមនឹងក៏មានការរំលោភអញ្ចឹងដែរក៏ប៉ុន្តែយើងនិយាយអំពីទស្សនវិជ្ជានៅកម្ពុជាក្រោមវិញយើងឃើញថាចោះសួរថា បើយើងមានអំយើងមើលឃើញនៅអយុត្តិធម៌ ការរំលោភមកលើប្រជាជនយើងបែបហ្នឹងសួរថាយើងតើយើងអង្គុយរួងចាំនៅការងារដែលគេរំលោភបំពានមកលើយើងនឹងដល់កម្រិតណាទៀតយើងសួរចំណុចហ្នឹងទៅវិញចំពោះប្រជាប្រដ្ឋខ្មែរក្រមវិញសួរថាតើយើងទុកឲ្យចំពោះតែបុគ្គលមួយចំនួនជាពិសេសដោយយុវជនតស៊ូក្នុង បច្ចុប្បន្នភាពនេះក្នុងបច្ចុប្បន្នកាលនេះឲ្យពួកគាត់ធ្វើដើម្បីរងគ្រោះតែម្នាក់ឯងឬក៏យ៉ាងម៉េចអាហ្នឹងចំណុចដែលខ្ញុំលើកឡើងនៅពេលនេះ រួងអតិពលទៅលើ ការចោតប្រកាន់អំពីអង្គការសហជីវជាតិស្ដីពីសិទ្ធិមនុស្ស reporter បានបញ្ជាក់ទៅឲ្យរដ្ឋអំណាចវៀតណាមហ្នឹងគេបានបញ្ជាក់ហើយថាមុននឹងគេសរសេរជាឯកសារជិញទៅបញ្ជាក់ហ្នឹងគេបានរួចឃើញនៅចំណុចអាក្រក់ជាច្រើន របស់រដ្ឋអំណាចយួនហ្នឹងទៅហើយក៏ប៉ុន្តែគេចង់បញ្ជាក់ថាឲ្យយួនស្ងប់ចិត្តដែរឬទេពេលដែលគេទទួល បាននៅអរបាយការទាំងឡាយអំពីសាសជាតិដតីដតីទៀត ក្រៅពីប្រជាជនខ្មែរក្រមនឹងផងហើយគេសរសេរជារបាយការណ៍នេះមកនោះមានន័យថាគេចង់បញ្ជាក់ឲ្យយួនថាយួនហ្នឹងបានរំលោភសិទ្ធិហ្នឹងទៅហើយអញ្ចឹងបានគេដាក់យួនហ្នឹងឲ្យចូលក្នុងបញ្ជីឃ្លាំមើល ពីថ្ងៃតាំងពីគេមិនគេ report ហ្នឹងជីកមកហ្នឹងគេបានដាក់យួនចូលក្នុងបញ្ជីហ្នឹងស្រាប់ទៅហើយអញ្ចឹងនេះបងប្អូនប្រជាប្រដ្ឋខ្មែរក្រមយើងដែលជាអ្នករួង គ្រោះទទួលនៅអធិពលការរួងគ្រោះធ្វើຕົកបុកម្នេញមកលើប្រជាជនយើងហ្នឹងយើងត្រូវតែនាំគ្នា សង្កេតមើលពិចារណាឲ្យដិតដល់ថាតើយើងនៅរួងចាំផលផលទាំងឡាយដែលកើតមកអតិពលទាំងឡាយដែលគេរុញច្រានមកលើយើងយើងរួងចាំដង្កាលទៀតបានយើងនាំគ្នាក្រោកឡើងតវ៉ាដើម្បីទៀមទានៅសិទ្ធិទាំងអស់ហ្នឹងមកអញ្ចឹងចំណុចដែលយើងត្រូវធ្វើហ្នឹងយើងត្រូវតែធ្វើឲ្យខ្លាំងជាងនៅបច្ចុប្បន្នដែលឃើញយុវជនយើងប្រមាណអ្នកហ្នឹងកំពុងតែធ្វើហ្នឹងបានទៅអតិពលយើងហ្នឹងអាចចេះ អតិពលនឹងទៅលើគេបានយើងកុំឲ្យរួងអតិពលអញ្ចឹងខ្ញុំតែងតែនិយាយពីម្ដងថាខ្មែរក្រមយើងកំពុងរួង នៅអតិពល ទាំងឡាយចំពោះយួនហ្នឹងគឺថា ទោះបីយើងខំប្រឹងស្រែកអង្គការសហជីវជាតិនឹងខំប្រឹងធ្វើការងារតេះទួង ទៅតាម ការទូតក៏ដោយ ទៅតាមការនិយាយពីពរនីនាំយួនទៅធ្វើការងាររបាយការណ៍ជាដើមឬក៏យួនរាយការណ៍ជាដើមនឹងយួននៅតែ มันទទួលស្គាល់នៅអស់ទាំងហ្នឹងទេព្រោះយួនកាន់លទ្ធិកុម្មុយនីនឹងយទ្ធិផ្ដាច់ការទៅហើយយើងដឹងថាលទ្ធិកុម្មុយនីជាលទ្ធិមួយมันគ្រប់ច្បាប់ហ្នឹងទេក៏ប៉ុន្តែយើងត្រូវតែពង្រឹងស្មារតីស្នេហាជាតិពង្រឹងស្មារតីសាសជាតិរបស់យើងណាព្រោះយើងមានច្បាប់នឹងជាគោលការណ៍ទៅហើយច្បាប់នឹងវាស្ដីពីសិទ្ធិទាំងអស់ហ្នឹងដែលអង្គការសហជីវជាតិដែលដែលបានបញ្ជាក់នៅលើអាសំណួរទី8ហ្នឹង មានតាំងឧបសម្ព័ន្ធយោងនៅ ក្នុងចំណុចមេត្រាទី18ហ្នឹងផងដែរថាយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការងារធ្វើដោយឯកជនខ្លួនឯងមិនចាំបាច់ឲ្យគេមកបញ្ជាយើងនេះអញ្ចឹងអាចំណុចដែលយើង មើលឃើញនៅអាសំណួរដែល18អសំណួរទី8ហ្នឹងគឺយួនមិនអាចឆ្លើយឆ្លើយបានទេមិនត្រឹមតែមិនឆ្លើយបានដោយលោកលីផូលើកឡើងមិនអញ្ចឹងថែមទាំងត្រួតទៅលើត្រួត មិនដោះស្រាយបញ្ហាចំពោះអន្តរជាតិទេធ្វើឲ្យខ្មែរក្រមនឹងកាន់តែឈឺចាប់ទៅទៀតហើយសួរថាខ្មែរក្រមយើងនឹងរួងគ្រោះប្រប៉ាត់នឹងហើយយើងមើលឃើញអតិតភាពកើតឡើងដោយព្រះអង្គអឺបញ្ចេញជាសកម្មភាពវីដេអូធ្វើឡើងមកប្រហែលថ្ងៃកន្លងមកហើយនឹងឃើញថាវាអយុត្តិធម៌សម្រាប់ប្រជាជនខ្មែរក្រមយើងយ៉ាង ខ្លាំងអឺចំពោះខ្មែរក្រមយើងធ្វើទាំងអស់ហ្នឹងមិនមែន មានការជ្រៀតជ្រែកទៅលើប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលវៀតណាមហ្នឹងទេគ្រាន់តែសុំមកសេចក្តីសុខសម្រាប់ការរស់នៅបច្ចុប្បន្នឲ្យសមជាមនុស្សជាតិដូចដូចគេ បែរទៅជាយើងរួងគ្រោះដោយការងារគៀបសង្កត់ទៅលើផ្លូវចិត្តផ្លូវកាយរួងរហូតដល់ធ្វើទរណកម្មទៅលើយុវជនមួយចំនួនទៀតសោតនោះអញ្ចឹងពេលនេះយើងមើលឃើញថាសកម្មភាពរបស់យើងនឹងវាអត់តន់ថិតថេរជារកាលបានទេ មកអំពីសង្គមខ្មែរក្រមយើង កំពុងតែចូលរួមបញ្ហាអឺទៀមទាហ្នឹងវានៅតិចទួចស្រួយស្ដើងពេកខ្ញុំមើលឃើញថាដំណោះស្រាយដែលយើងអាចធ្វើទៅបានហ្នឹងលុត្រាតែយើងមានចំនួនច្រើនហើយអញ្ចឹងការងារដែលចូលរួមសកម្មភាពកិច្ចការងារប្រទេសជាតិកិច្ចការងារសិទ្ធិមនុស្សសិទ្ធិជនជាតិដើមជាដើមនោះលុត្រាតែយើងមានការចូលរួមឲ្យ បានអឡារឹកឲ្យមានដំកំភួនយ៉ាងច្រើនកុសក ខ្ញុំជឿជាក់ថាបើគេមក10ឡានឬក៏5ឡានដោយលោកលីភូលើកឡើងយើងត្រូវមានប្រជាជននៅក្នុងភូមិស្រុកនោះឲ្យបានច្រើនជឿជាក់ថាការងារបន្ធូរអារម្មណ៍របស់រដ្ឋអំណាចហ្នឹងវាវាច្បាស់តែមានការបន្ធយចោលក្នុងការងារធ្វើបាបយើងឯងប៉ុន្តែបើយើងមានត្រឹមតែមួយយុវជនម្នាក់ទៅដោះស្រាយជួយគ្រប់គ្រងមនុស្សម្នាក់ខ្ញុំជឿជាក់ថាចំណុចអស់ទាំងហ្នឹងយួនមិនខ្លាចយើងទេអញ្ចឹងចំណុចមួយដែលខ្ញុំចង់លើកឡើងហ្នឹងគឺថាមានតែការចូលរួម ពីការគ្រប់គ្រងសាមគ្គីភាព របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលមើលឃើញអយុត្តិធម៌នឹងជាការងារធំជាងជីវិតរស់នៅរបស់យើង បើយើងគ្មាន ការចូលរួមរបៀបហ្នឹងទេអាការជិះជាន់នៅទីនោះវាតែងតែមានកើតឡើងអញ្ចឹងអង្គការសហជីវជាតិគេបានតែការងារជិញជាលិខិតជិញជាសារព័ត៌មានជិញជាឯកសារសម្រាប់ តកោលទោសយួនតែប៉ុណ្ណោះក៏ប៉ុន្តែការប្រឹងប្រែងដើម្បីតស៊ូដោះរាអាណា និគមជីងពីនឹមរបស់ខ្លួនលុះត្រាតែយើងជាអ្នកធ្វើឧទាហរណ៍មានស្រាប់នៅក្នុងប្រទេសអ៊ុយក្រែនជាមួយនឹងរុស្ស៊ីសប្តាហ៍អង្គការសហជីវជាតិគេតែងតែចូលរួមគ្រប់គ្រងក្នុងការងារជួយសភាវុធទាំងឡាយក៏ប៉ុន្តែគេមិនអាចយកមនុស្សទៅដាក់ជួយយើងដោយខ្លួនឯងបានទេ មានតែការងារក្រោកឡើងដោយប្រជាជនអ៊ុយក្រែនតែប៉ុណ្ណោះ ទៀមទាឯករាជ្យភាពទឹកដីរបស់ខ្លួនមកក្រៅអំពីការត្រួតត្រារបស់រុស្ស៊ីហ្នឹងអញ្ចឹងយ៉ាងណាមិញយើងយកឧទាហរណ៍ហ្នឹងក្នុងភាពជាស្ដែងហ្នឹងយកមកប្រាប់ឲ្យប្រជាជនខ្មែរក្រមយើងថាស្ថិតនៅក្នុងកលាទេសសាសនាក៏ដោយឲ្យតែជាតិមានហានិភ័យយើងគួរតែនាំគ្នាក្រោកឡើងឲ្យគ្រប់ស្ថាប័នឲ្យគ្រប់និន្នាការឲ្យគ្រប់មជ្ឈដ្ឋានឲ្យគ្រប់ធនធានមនុស្សទាំងអស់ ទៅយើងเตรียมទេអាសរីភាពហ្នឹងមកវិញបានអាហ្នឹងជាចំណុចកណាលើកឡើងយ៉ាងខ្លីឲ្យប្រជាជនខ្មែរក្រមយើងកុំទុកឲ្យយុវជនមួយ ចំនួនហើយមួយចំនួននោះទៀតសោតអឺมันគ្រប់សមត្ថភាពក្នុងការងារเตรียมទេតវ៉ានោះសិទ្ធិសេរីភាពទាំងអស់ហ្នឹងទេអញ្ចឹងយើងត្រូវតែមានការចូលរួមឲ្យគ្រប់ស្ថាប័នជាតិជាពិសេសអ្នកដែលមានសមត្ថភាពក្នុងការងារតវ៉ាផ្លូវអឺច្បាប់ជាដើមហ្នឹង យកច្បាប់ទាំងអស់ហ្នឹងមក បង្ហាញជាសាធារណៈហើយ ថែមទាំងសរសេរញត្តិនៅក្នុងច្បាប់ទាំងឡាយមួយចំនួនយើងដកស្រង់មកដើម្បីផ្សព្វផ្សាយជាសាធារណៈយើងមិនមែនយកច្បាប់អង្គការសហជីវជាតិស្ដីពីសិទ្ធិមនុស្សអង្គការសហជីវជាតិស្ដីពីសិទ្ធិជនជាតិដើមនេះយកគ្រាន់តែមករៀនឲ្យចេះទេហើយយើងស្រាវជ្រាវដកស្រង់នៅច្បាប់ទាំងពីរក្បាលហ្នឹងមក ដើម្បីយកនៅចំណុចណាមួយតវ៉ានៅក្នុងអាសិទ្ធិសេរីភាពរបស់ខ្លួនហ្នឹងទើបអាចដកអាណានិគមជីងមកបានអាហ្នឹងគណៈចូលរួមយ៉ាងខ្លាំងអរគុណតាំងវិញមកទៅក្រៅឥឡូវអរគុណតាំងឥឡូវមកជួបគុណចាស់វិញម្ដងមើលគុណចាស់ជួយសរុបព័ត៌មានទាំងពីរអ្នកគុណសាស្ត្រពីរអ្នកអ្នកដែលបានលើកឡើងហ្នឹងតើគុណចាស់មានអីគូអីចាប់អារម្មណ៍បន្ថែមទេទៀតអឺណាលោក ទាំងពីរអ្នកហ្នឹងលើកឡើងមកគឺថារឿងមួយដែលលោកលីផូគាត់សង្កត់ធ្ងន់គឺថារដ្ឋណាចវៀតណាមគាត់បាន ប្រព្រឹត្តល្មើសទៅលើច្បាប់ខ្លួនឯងផ្លងហើយនឹងច្បាប់អន្តរជាតិកំពុង តែរំលោភធ្ងន់ធ្ងរទៅលើយុវជនរបស់យើងគ្មានហេតុផល ហើយធ្វើតន្តកម្មធ្វើតន្តកម្មហ្នឹងអឺ លោកពំពេញនៅ អនុសញ្ញានិងកតិកាសញ្ញាបងគ្រូណាទេអញ្ចឹងយើងស្នើឲ្យជាប្រដ្ឋយើងយុវជនរបស់យើង និងសកម្មជនរបស់យើងដែល បានរងគ្រោះហ្នឹងថតទុកផុសតាង ហើយផ្ញើមកជាមួយនឹងពាក្យបណ្ដឹងចាំពឹងឲ្យលោកលីផូជួយ ធ្វើការតាក់ទង ទៅលោកលំវងនឹងផងក៏ដូចជាយុវជនយ៉ាញ់មីងវាងនឹងសុំឲ្យពួកគាត់មានរូបរូបថតហើយសក្ខីភាពហ្នឹងដូចវីដេអូយើងបង្ហាញមិញហើយក៏ប៉ុន្តែដូចលោកលីផូជ្រាបស្រាប់ដែរថាអឺរបាយការណ៍របស់យើង យើងមិនមែនជាពាក្យបណ្ដឹង ទេជាទូទៅ គេហៅថានឹងជាពាក្យបណ្ដឹងអឺ របាយការណ៍យើងរាយការណ៍ជូនទៅស្ថាប័ន UNPO ក៏ដោយ Human Rights Watch នឹងក៏ដោយ ហើយនឹង Human Rights Council នឹងក៏ដោយត្រូវតែមានចេញផ្ទាល់អំពីប្រជាប្រដ្ឋយើងដោយខ្លួនឯងហើយមួយវិញទៀតជា ប្រដ្ឋនឹងបានបកគលសិទ្ធមកឲ្យសហព័ន្ធនេះជួយតំណាង របស់ពួកគាត់ជួយពំនាំរឿង ដែលគេធ្វើទុកបុកម្នេញគាត់នឹងទៅអង្គការ Human Rights Council ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហជីវជាតិដែលមានទីស្នាក់ការនៅអឺសេណែវទីក្រុងសេណែវហ្នឹងអឺជំរាបផងដែរថាខែ7ដល់នេះ គឺរដ្ឋវៀតណាមទៅឡើងទៅឆ្លើយអំភ្លឺជាមួយនឹងសហគមន៍អន្តរជាតិ អំពីបញ្ហា SDG ផងហើយយើងក៏បូកបន្ថែម ជាមួយនឹងកិច្ចការជាច្រើនដែលពងពាក់ព័ន្ធខែ5ដល់ខាងមុខនេះ UNPFII ចូលមកដល់ហើយក្រមយុវជនរបស់សហព័ន្ធយើងកំពុងតែរៀបចំចាត់ចែងដូចជាឆ្នាំនេះគេធ្វើថ្ងៃ17ខែ5នៅ New York ណាហ្នឹង UNPFII ហើយ កិច្ចការក្តៅទាំងប្រមាណទៅទៅលើកឡើងនៅក្នុង UNPFII ដោយបងប្អូនយើងបានជ្រាបស្រាប់ថា UNPFII គឺជាអឺវេទិកាមួយដែលលើកឡើងធ្វើជាអចិន្ត្រៃយ៍សម្រាប់ទទួលនៅបញ្ហា ដែលជនជាតិដើម ទាំងឡាយនៅលើពិភពលោកហ្នឹងបានត្រូវគេធ្វើទុកបុកម្នេញហ្នឹងវេទិកាហ្នឹងមន្ត្រីជំនាញដែលទៅដោះស្រាយនៅបញ្ហាទាំងអស់ទាំងពួក MRIP ទាំងពួក MRIP យើងហៅថា mechanism សម្រាប់ទៅដោះស្រាយបញ្ហា issue របស់ជនជាតិដើមហ្នឹងគេទៅបញ្ជូនសំណុំរឿងហ្នឹងទៅកន្លែងណាខ្លះនឹងពួក MRIP នឹងធ្វើកិច្ចការហ្នឹង ដូច្នេះសំណុំរឿងអំបញ្ញមិញតាមតរិហកម្មដែលលោកលីសិនតឹងបានលើកឡើង ផងហើយផោះតាងជាក់ស្ដែងមួយចំនួន ដែលលោកលីភូគាត់បានលើកឡើងពីការណៃចាប់យុវជនយើងហ្នឹងអឺសូមពឹងពាក់លើលោកលីភូហ្នឹងជួយបញ្ជូនសំណុំរឿងហ្នឹងដោយផ្ទាល់អំពីគណៈផងជនរងគ្រោះ ហើយលោកលីភូក៏បាន មានតំណែងតំណងជិតស្និទ្ធជាមួយនឹងបដិគុណសឹងយើងរតនាគឺថាបញ្ជូនរំសំណរឿងនោះទៅតាមរយៈបដិគុណសឹងយើងរតនាដើម្បីលោកអនុប្រធានសហព័ន្ធនឹងគាត់ទទួលបន្ទុកកិច្ចការបរទេសនិងបញ្ជូនរាល់សំណរឿងទាំងអស់ទៅមន្ត្រីសិទ្ធិមនុស្សអឺដូចជារបាយការណ៍ក៏ យើងធ្វើជំនួសប្រជា ប្រដ្ឋរបស់យើងឲ្យគាត់ផ្ដាល់បកុលសិទ្ធនឹងឲ្យសហព័ន្ធនឹងដើរទួជំនួសគាត់មានផោះតាង ជាលេខលក្ខសរឬមួយក៏ពាក្យបណ្ដាំរបស់គាត់ជាដើមបងអញ្ចឹងខ្ញុំកណាមានប៉ុណ្ណឹងព្រះអង្គគ្រូដើម្បីកិច្ចការនឹងធ្វើបន្តទៀតយើងរឿងនេះក្តៅមែនទែនចាត់ទុកថាគឺជារឿងបន្ថែមទៀត ខ្ញុំកណាគ្រប់គ្រងមតិលោកលីថេងតឹងបានធ្វើការអំពាវនាវបងប្អូនយើងទាំងអស់មេត្តាចូលរួមតស៊ូមតិរួមគ្នា ពេលវេលា យើងមើលឃើញថារដ្ឋវៀតណាមកំពុងតែស្ថិតនៅក្នុងសភាពមួយច្បោកច្បល់ពុករលួយស៊ីសំណោកគឺថា មានការសោកប៉ាន់គ្នា ពីរឿងកលែងអឺដែលគេទៅទទួលបនស័កអីផ្សេងផ្សេងហ្នឹងអញ្ចឹងទាំងសាសនា ទាំងវប្បធម៌របស់យើង យើងមិនអាចបន្តរងចាំផ្ញើផប់វាសនាជាមួយនឹងរដ្ឋអំណាចវៀតណាមមួយនេះបានទេអញ្ចឹងណាយើងទៅរកវិធីមួយ ពង្រឹងសិក្សាដោយខ្លួនយើង ហើយកិច្ចការនឹងកើតឡើងបានដោយយើងត្រូវរួមមតិគ្នាចូលជាសេចក្តីរួមចិត្តរួម ថ្លើមនឹងជាមួយគ្នា បាន យើងធ្វើកិច្ចការនឹងបានខ្ញុំកូណាអាត្មាបានជូនជាយោបល់ម្ដងហើយម្ដងទៀតទាំងទាំងវិទ្យុ VOKK ស្ថាប័នព័ត៌មានរបស់ VOA ណែស្ថាប័នព័ត៌មានរបស់នៃសហព័ន្ធនឹងក៏ដោយ ចូលរួមម្ដងម្កាលជាមួយនឹងវិទ្យុ VOA របស់សហរដ្ឋអាមេរិកនឹងក៏ដោយសុទ្ធតែជូនហើយនឹងប្រកេននៅសក្តីអំពាវនាវទៅដល់បងប្អូនទាំងអស់ទាំងប្រជាពលរដ្ឋខ្មែរនៅប្រជាណាចក្រកម្ពុជាផងទាំងបងប្អូនយើងកម្ពុជាក្រោមដែលមានភពវាសនាបានមករស់នៅឯបរទេសនឹងផងទាំងបងប្អូនយើង ទាំងប្រសੰងទាំងកុហកនៅក្នុងស្រុកគឺថា យើងកប់បីធ្វើដោយចេញពីខ្លួនយើងហ្នឹងដូចអ្វីដែលលោកហ៊ីនតាំងបានលើកឡើងអញ្ចឹងថាការងារត្រូវកើតចេញពីខ្លួនយើងយើងទាំងស្រុងអស់យើងកំរំពឹងថាចាំអ្នកណាមួយជួយធ្វើឲ្យយើងតលតយើងគ្រប់សមត្ថភាព បង្ហាញនៅភាពស្វិតស្វាញមិនទម្លាក់ចុះនៅក្នុងការងារហ្នឹងបានយើងមានជំនួយពីខាងក្រៅ គេថាថាមនុស្សអ្នកសម្រេចការទេវតាអឺមនុស្សអ្នកធ្វើការទេវតាអ្នកសម្រេចផលពេលដែលយើងជាសម័យជននៃប្រជាសាស្ត្រនោះខំប្រឹងធ្វើការងារខ្លួនយើងហើយទេវតាជួយ សម្រេចផល ប្រយោជន៍ជាវត្ថុបំណងនឹងឲ្យយើង ទេវតានឹងជាអ្នកណាសម្ដៅទៅលើ ក្រុមជនមួយមួយមួយមួយចម្ពោះដែលគេមាន សមត្ថភាពគេមានឯកទេស គេមានលទ្ធភាពគ្រប់គ្រាន់គេមានអំណាចគ្រប់គ្រាន់ដើម្បីជួយការតស៊ូរបស់យើងឲ្យសម្រេចបាននឹងអញ្ចឹងទាំងនៃជាខ្លឹមសារបញ្យលបណ្ដៅរបស់ប្រសម្មាសម្ពុទ្ធជាបរមគ្រូយើងផងព្រឹទ្ធាចារ្យព្រេងព្រឹទ្ធរបស់បុរាណយើងផង ទាំងបូកផ្សំជាមួយនឹងបច្ចុប្បន្នភាពនៃសភាពការពិភពលោកថា បំរែបំរួលរបស់ពិភពលោកយើងឃើញជាក់ស្ដែងហើយបីក៏ដោយថាហេតុអ្វីបានក្រមជនដែលល្មើសច្បាប់ដែលបំពានមកលើសិទ្ធិសេរីភាពរបស់មនុស្សជាតិទូទៅនឹងពិបាកបង្ក្រាបម្លេះយើងត្រូវនិយាយថាការបំផ្លិចបំផ្លាញគឺជារឿងងាយណាស់ងាយធ្វើណាស់ប៉ុន្តែការកសាង គឺជារឿងលំបាក ចឹងដើម្បីកសាងឲ្យមានសិទ្ធិសេរីភាពសំរុំប្រកបទៅដោយសុចរិតភាពសេចក្តីថ្លៃថ្នូរគឺលំបាកធ្វើមែនទែនតលតែមនុស្សរួមគ្នាធ្វើច្រើន បាទយើងធ្វើបានសម្រេចការងារហ្នឹងតើឲ្យមនុស្សមួយក្រុមហ្នឹងដែលគាត់ជាជនរងគ្រោះហើយធ្វើឲ្យការងារនឹងសម្រេចបានទេអញ្ចឹងទៀមទាកម្លាំងរួមគ្នានឹងពីច្រើន ក្រុមណាស់ បានទប់ទល់ជាមួយនឹងអំណាចប្រហើនកោងកាចបំពេញទៅលើច្បាប់អន្តរជាតិហើយនឹងច្បាប់របស់ប្រទេសពួកគាត់ទាំងបានពីព្រោះសក្តីលោភលន់សក្តីល្ងឹតល្ងងហើយនឹងមោបាំងរបស់គាត់នឹងគឺថាធ្វើឲ្យពួកគាត់នឹងលែងយល់អ្វីដែលជាត្រូវអ្វីដែលជាខុសនោះគាត់លែងយល់បានហើយដូច្នេះគេត្រូវប្រើអំណាចទុនផងអំណាចរឹងផង ដើម្បីគៀបសង្កត់ដូចញោមញាតឃើញហើយ គឺថាគេដាក់បន្ទុកទៅលើសេដ្ឋកិច្ចនឹងផងគេបង្ខិតបង្ខំផ្នែកនយោបាយផងគេបិទខាំងមិនអោយពួកគាត់នឹងមានការដើរហើរបាន ត្រឹមត្រូវគ្មានទំនាក់ទំនងជាមួយនឹងប្រទេសក្រៅផងគឺថាគេធ្វើសັບបែបសັບយ៉ាងដើម្បីនឹងទប់ស្កាត់បន្ធូរបន្ថយនៅការបំពេញបំពេញរបស់ពួកគាត់នឹងបានអញ្ចឹងសេចក្តីអំពាវនាវបន្ថែមជាមួយនឹងលោកលីធីងតឹងនឹងមានប៉ុណ្ណឹង ខ្ញុំកណាសូមអរគុណបងគ្រូកណាទាំងលោកលីផូដូចតបាត់ដែរអឺប្រជិជ្ជមានធុរៈបាត់ឯកជនទុកទុកទឹកអីមិនដឹងឥឡូវគុណចាស់សម្រាប់ចោះហើយចាំលោកគាត់មកវិញចាំកណាបញ្ជូនទៅគាត់ឥឡូវអឺតឹងបើតាមពីវិភាសារបស់យើងយើងឃើញថា យុវជនរបស់យើងហាក់ដូចជាមានការចាប់អារម្មណ៍ទៅលើសិទ្ធិមនុស្សគាត់ស្គាល់ខ្លះខ្លះហើយគាត់ស្គាល់ខ្លះការដល់គាត់មកដល់ហើយបងលីផូអាមើលឃើញអំពីសន្ទុះនៃការផ្សព្វផ្សាយរបស់យើង ទាំង VOKK ទាំង KKCC នឹងយើងបានផ្សព្វផ្សាយអំពីសិទ្ធិមនុស្សហើយហើយនឹងការបត់បង្ហាញ អំពីផ្សារព័ត៌មានរបស់យើងហាក់ដូចជាយុវជនរបស់យើងក៏ក្លាហានដែរឃើញមានសន្ទុះខ្លាំងទាំងប្រសង់ទាំងយុវជនរបស់យើងតើលីផូនឹងឃើញថាសន្ទុះហ្នឹងវាចេញមកពីការគាត់យល់ដឹងពីពីសិទ្ធិរបស់គាត់ឬក៏មកអំពីពួកហ្នឹងវាចេះតែធ្វើបាបហើយបានពួកហ្នឹងចេះរើបំរាស់លីផូកណាសូមអរគុណព្រះអង្គនឹងសូមក្រាបថ្វាយអង្គមព្រះអង្គសាជាថ្មី ហើយកណាដូចជាព្រះអង្គគ្រូវិរិយៈធម្មោនឹងលោកលីថេងតាំងលោកបានលើកឡើងហ្នឹងវាត្រឹមត្រូវ ហើយដូចជាព្រះអង្គសួរហ្នឹងគឺវាពាក់ព័ន្ធទាំងអស់កណាពាក់ព័ន្ធទាំងអឺការតាមដានរបស់ខ្មែរក្រមយើងទៅតាមប្រព័ន្ធសង្គមទៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់ VOKK ក៏ទុកដូចជា KKCT KKCCTV ពីអូស្ត្រាលីជាដើមគឺវាវារួមផ្សំគ្នាទាំងអស់កណាព្រះអង្គអឺហើយមួយទៀតប្រជាពាក្យចាស់យើងកថាទីណាមានការគៀបសង្កត់ទីនោះមានការរើបំរះជាងទៅយូនបើសិនជាវាល្អវាសោះស្រួលដូចរើខ្មែរសរិនខ្មែរលើហ្នឹងណាបែបទៅគណៈ គឺខ្មែរក្រមយើងគិតមិនសូវជឿចាប់ប្រហែលទេជាងទៅយូរមកកានតែហៅថាកានតែច្បាច់កានតែចងរឹតខ្មែរយើងកានតែជឿចាប់កានតែភ្ញាក់រលឹកគណៈសង្គមថាថ្ងៃណា មួយខ្មែរក្រមយើងទាំងអស់ទូតាំងកម្មជាក្រមគិតសកលខ្លួនកត់ច្បាស់ជានរណាគិតនឹងក្របឡើងព្រមព្រមគ្នាមិនថាតែយុវជន យើង ខាងក្រៅទេទាំងប្រសងជាងនេះ ប្រសង់តាមកណាតតងទៅច្រើនវត្តគឺលោកភញាក់រលឹកទាំងអស់ប៉ុន្តែមិនតាន់មានពេលវេលាដោយសារពួកយួនហ្នឹងវាការទេអឺខិតចូលទៅក្នុងការតែជិះជាន់ទៅការតែបិទសិទ្ធិសេរីភាពអឺថែមទៅទៀតពីពោះកណាបរៀននៅកម្ពុជាក្រមនឹងគ្រូសិស្សកណាប្រសង់គឺច្រើនដែរកណាបរៀននៅពីតាំង96រហូតដល់2009កណាជាងទៅច្រើនមែនតើ ចឹងទៅអញ្ចឹងគណៈបានតំណាក់តំណងរវាងសិស្សនិងគ្រូរវាងមិត្តភ័ក្តិអីជាដើមគ្រឿងបានតាក់ទងទៅច្រើនណាចឹងទៅព្រះអង្គលោកដឹងពង្កាយរបស់ដឹងខ្លួនព្រះអង្គទាំងអស់ប៉ុន្តែពេលវេលាហ្នឹងព្រះអង្គត្រូវពង្រឹងស្មារតីរៀងរៀងព្រះអង្គនិងយុវជនយើងគិតប្រឹងស្មារតីរៀងរៀងខ្លួនដើម្បីពេលវេលាណាដែលថាយើងទាំងអស់គ្នាទៅណាគិតដើរទៅនឹងជាមួយយើង ណាតាមកណាតាក់តងរងថ្ងៃថ្ងៃណាបើអត់បានថាក់តងទៅស្រុកណាគេអត់លុកទេហើយបានអត់បានតាមដានព័ត៌មានខ្មែរក៏យើងអត់គេអត់លុកទេសំបីជាប់គុក Facebook ជិតមួយខែហ្នឹងពោលវាក្តៅក្រហាយណាក្តៅក្រហាយមែនតែនសំបីមិនសិលព្យាយាមតបជាប់មិនបានក្តៅក្រហាយទៀតងាយព្យាយាមទៀតហើយបានគឺសុបាយមែនតែនជាងគឺសំណួរព្រះអង្គហ្នឹងគឺបានវាដល់ព្រមទាំងអស់តាមការស្ទាបសង្កត់របស់ពីបកកុម្មុយនីសយួនផង តាមការស្រាវជ្រាវតាមដានព័ត៌មានខាងប៉ុស្តិ៍ទូទស្សន៍ព្រះអង្គផងខាងព័ត៌មានសហព័ន្ធខ្មែរក្រមយើង VOKK ជាដើមផងខាង K21 ផង គឺគិតស្រាវជាកិច្ចដេញកិច្ចថ្លឹងថ្លែងកិច្ចញាក់រលឹកថែមទៀតយើងភាសាយើងហើយក៏តាមដានយើងហើយក៏ថាតែយើងភាសាយើងមានពិតមិនពិតអញ្ចឹងគាត់ឃើញចាស់ស្ដែងដូចជាម្សិលមិញហ្នឹងចាប់យុវជនយើងតាំងពីណាក់ប្រើអំពើហិង្សាទៀតហ្នឹងប្រហែលជាពុកយួនគេថាអវ័យទឹក កង្អើត្រីអឺវាយស្មៅអឺបណ្ដេញពោះអត់មែនទេមិនមែនស្មាយ77 85 88ទេណាអស់លោកកានទេវ័យកានទេរឹតបន្តឹងយ៉ាងណាខ្មែរក្រមកានទេជឺចាប់ក្រោកឡើងណាបើសិនអស់លោកអឺហៅថាចេះប្រើច្បាប់ជាតិច្បាប់អន្តរជាតិដែលលោកចោះកតិកាសញ្ញាជាមួយអន្តរជាតិអស់លោកអនុវត្តទៅតាមនឹងគឺខ្មែរក្រមយើង មិនជឿចាប់ប្រមាណទេពីព្រោះអស់លោកប្រើច្បាប់ឲ្យគ្រប់សិទ្ធស្មើ គ្នាទៅវិញទៅមកផ្ដល់សិទ្ធសេរីភាព ខាងការរស់នៅសិទ្ធសេរីភាព ខាងការងារសិទ្ធសេរីភាព ខាងប្រតិបត្តិសាសនាគឺលោកមិនជឿចាប់យកមនេះប្រមាណទេបើសិនជាការនិរិទ្ធគឺពួកគាត់កាន់តែជឿចាប់កណាកណាព្រះអង្គមើលស្ថានភាពនេះដូចជាដូចជាជាប់កាំងអត់ឃើញជួយចលនាជាប់ ជាប់ឆ្កឹងនឹងហើយឥឡូវបរិភោគសម្រាប់សិនព្រោះសេវាកម្មដូចវាមិនតាន់ត្រូវដូចជាដូចយ៉ាងកាំងកាំងហ្នឹងអឺឬតែសម្លេងមត់ហាមត់ឆ្កាំងហ្នឹងណាអញ្ចឹងខ្ញុំចូលរួមជួយចំនួនគាត់ទៅចំនួនគាត់ដែរកណាកណាចេញកណាចូលមកវិញមានសកម្មភាពតើគ្រូនៅកណានេះកណាឃើញច្បាស់គាត់ធ្វើសកម្មភាពទេកន្លែងព្រះអង្គគ្រូទេអត់ទេមើលនៅក្នុងក្នុង live កំពុងតែវីដេអូហ្នឹងក៏ ក្នុង line ហ្នឹងក៏ឃើញជាប់ដែរអចិញ្ចាំកណាចិញ្ចកណាចូលមកថ្មីចាំតិចហ្នឹងហ្នឹងបងលីផូចិញ្ចហើយចាំចូលវិញហ្នឹងខ្ញុំបន្ថែមកន្លែងហ្នឹងបងលីផូកណាសូមតទៅបងតឹងបាទបាទអឺខ្ញុំយល់ថាសំណួររបស់ព្រះអង្គហ្នឹងលើកឡើងហ្នឹងវាទៀមទានៅការយល់ដឹងមួយចំនួន ដូចជាពិសេសមនុស្សយើងកាលណាយើងយល់ឃើញថាគេបោកប្រាស់យើងជាច្រើនឆ្នាំមកហើយហ្នឹងយើងតែងតែ មានការពិចារណាហើយឧទាហរណ៍ថាសិទ្ធទាំងឡាយពីរយ៉ាង ដែលយើង លើកឡើងមកនិយាយនៅទីនេះជារៀងរាល់សប្តាហ៍ហ្នឹងយើងតែងតែមើលឃើញការចូលរួមអំពីបងប្អូនខ្មែរក្រមយើង ជាពិសេសយុវជនហ្នឹងបានកាន់តែច្រើនទៅច្រើនទៅដោយសារគាត់យល់ឃើញថា រដ្ឋអំណាចវៀតណាមហ្នឹងបានបោកប្រាស់ពួកគាត់ហ្នឹងជារៀងរាល់លើកមកហើយហ្នឹងតែងតែយករឿងជាច្រើន មកគៀបសង្កត់ពួកគាត់ដោយការងារมันបានទទួលជាទួលនីតិពិតប្រាកដនោះទេតែយករឿងជាច្រើនមកគៀបសង្កត់ពួកឡងអីហើយដល់អញ្ចឹងទៅយើងឃើញថារដ្ឋអំណាចយួនហ្នឹងវាធ្វើឲ្យការឈឺចាប់ហ្នឹងធ្លាក់ដល់ប្រជាពលរដ្ឋខ្មែរក្រមហ្នឹង កាន់តែច្រើនទៅច្រើនទៅពួកគាត់នឹងមានការភ្ញាក់រលឹកទៅតាមអាការឈឺចាប់នឹងឯងអញ្ចឹងចំណេះដឹងវាបានមកពីការទល់តែយើងនឹងសាកល្បងដែរអញ្ចឹងការសាកល្បងរបស់ប្រជាពលរដ្ឋខ្មែរក្រមនឹងដំបូងឡើយដូចជាយើងមើលឃើញថាយុវជនយើងមិនយល់ដឹងច្រើនប្រមាណទេក្នុងការងារផ្សព្វផ្សា ជាប់ហើយព្រះអង្គគ្រូជាប់ពីអារឿងរ៉ាវអស់ទាំងនឹង ហើយទៅឲ្យយុវជនហ្នឹងមានការក្រោកឡើងបន្តិចម្ដងបន្តិចម្ដងនៅគ្រប់ទិសទីទាំងអស់ហ្នឹងវាអាស្រ័យមកពីការយល់ដឹងជាក់ច្បាស់ថា ខ្មែរក្រមយើងបានបាត់បង់នៅអាស្រ័យភាពហ្នឹងយូរឆ្នាំណាស់មកហើយតាំងពីឆ្នាំ1975ដែលយួនមកកាន់ការទឹកដីខ្មែរកម្ពុជាក្រមហ្នឹងរហូតដល់បច្ចុប្បន្នរហូតដល់ពេលអង្គការសហប្រជាជាតិហ្នឹងគេស្ដីអឺ ពីគេស្ដីពីការងារ លើកតម្កើងសិទ្ធិមនុស្សនៅលើឆាកអន្តរជាតិហ្នឹងរាប់សិបឆ្នាំមកហើយតាំងពីឆ្នាំ1948រហូតមកដល់បច្ចុប្បន្ននៅកម្ពុជាក្រមមានអាណាទទួលបាននូវសិទ្ធិទាំងអស់ហ្នឹងអញ្ចឹងទេសិទ្ធិទាំងអស់ហ្នឹងត្រូវបានយួនហ្នឹងចេះតែយកទៅថ្លែងការកុហកនៅលើឆាកអន្តរជាតិតាជារៀងរាល់ឆ្នាំចូលមកអញ្ចឹងហើយអាសិទ្ធិជនជាតិដើមហ្នឹងទៀតសោតទិញពីទិញពីឆ្នាំ2007ហ្នឹងយួនចេះតែយកមកប្រើប្រាស់នៅលើឆាកអន្តរជាតិថា ការងារជនជាតិដើមនៅប្រទេសវៀតណាមហ្នឹងគ្មានទេឃើញទេអញ្ចឹងនៅតែកុហករឿងអន្តរជាតិហ្នឹងឲ្យគេយល់ច្រឡំថានៅទឹកដីកម្ពុជាក្រោមហ្នឹងវាក្រន់តែមានជនជាតិភាគតិចជនជាតិដែលអឺរស់នៅទីនោះសកលសកលជាមួយនឹងយួននឹងដែរមិនអោយអន្តរជាតិគេយល់ដឹងអំពីសិទ្ធិរបស់ខ្មែរក្រមនឹងជាសិទ្ធិជនជាតិដើមនឹងទេក្រោយពីពេលខ្មែរក្រមយល់ថា អាការងារកុហករបស់បោកបញ្ឆោតរបស់យួនហ្នឹងហើយទៅខ្មែរក្រមួយចំនួនដូចជាយុវជនហ្នឹងគាត់ស្រាវជ្រាវដឹងថាអូការការការងើបឡើងរបស់ពួកគាត់ហ្នឹងដោយសារការការការតាំងចិត្តផងដោយសារការឈឺចាប់ផងដោយសារមានការបោកបញ្ឆោតរបស់យួនហ្នឹងផងទៅឲ្យពួកគាត់យល់ដឹងអំពីរឿងទាំងអស់ហ្នឹងហើយពួកគាត់នឹងខំប្រឹងប្រែងធ្វើយើងក៏ប្រមូលផ្ដុំរឿងទាំងអស់ហ្នឹងឲ្យបែក បែកខ្សាយទៅឲ្យបានច្រើនជាពិសេសដោយពួកយើងខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានហ្នឹងបន្តទៅទៀតមិនត្រឹមតែយុវជនហ្នឹងគាត់បានព័ត៌មានទាំងអស់ចែកចាយទេយើងតែងតែខំប្រឹងប្រែងធ្វើនៅគ្រប់ស្ថាប័នជាតិនិងអន្តរជាតិហ្នឹងឲ្យពួកខ្មែរក្រមយើងឬក៏យុវជនខ្មែរក្រមហ្នឹងបានយល់ដឹងកាន់តែច្រើនទៅទៀតការងារយល់ដឹងរបស់មនុស្សកាលណាទិន្នន័យទាំងអស់ដែលបានចូលទៅក្នុងរូបរាងកាយរបស់មនុស្សនៅក្នុងគ្រប់អឺ រាងកាយអាគេហៅថា physical របស់មនុស្សហ្នឹងគឺថាអារម្មណ៍របស់យើងតែងតែដេកអត់លុកដោយបងលីផលលើកឡើងមកអញ្ចឹងកាលណាគាត់មិនបានចូលមកក្នុងការងារបញ្ជីជាមតិសកម្មភាពក្នុងការងារ live ហ្នឹងទេគាត់ដេកអត់លុកទេអញ្ចឹងយ៉ាងយ៉ាងណាមិញនៅទឹកដីកម្ពុជាក្រោមខ្ញុំយល់ថាប្រជាជនខ្មែរក្រោមជាពិសេសយុវជនហ្នឹងកាលណាគាត់បានចូលរួមម្ដងហើយអាទិន្នន័យហ្នឹងវាបានជាប់នៅក្នុង អារម្មណ៍របស់គាត់ហើយអញ្ចឹងកាលណាគាត់ចូលរួមបានម្ដងពីរដងបីដង អាការងារសកម្មរបស់គាត់នឹងកាន់តែរីចម្រើនទៅមុខហើយអញ្ចឹងយុវជនមួយចំនួនទៀតដែលគាត់នៅខាងក្រោយខ្នងមិនតន់បានចូលនឹង គឺដោយសារគាត់អត់តន់បានទទួលទិន្នន័យនឹងពិតប្រាកដអញ្ចឹងកាលណាបើថាតទិន្នន័យនឹងបានចូលពិតប្រាកដហើយការយល់ដឹងអំពីច្បាប់សិទ្ធិមនុស្សនោះវាសំខាន់ជាងជីវិតរបស់យើងទៀតកាលណាយើងមានយើងមានជីវិតតែបើសិនយើងគ្មានសិទ្ធក៏យើងរស់នៅមិនដឹងបានប្រយោជន៍ស្អីដែរ អញ្ចឹងកណាយុវជនហ្នឹងកណាមនុស្សសលោកយើងយល់ដឹងថាសិទ្ធហ្នឹងវាជាការងារសំខាន់ជាងជីវិតរបស់យើង អាការកើនឡើងនៃសេចក្តីក្លាហានហ្នឹងវាកើតឡើងទៅតាមអឺអឺអឺកើតឡើងទៅតាមអាចំណុចដែលយើងសិក្សាបានចំណុចដែលយើងរៀនសូត្រពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននឹងផង ពីការងារចូលរួមចំណែករុញច្រាននៅអាសភៅជាឯកសារជាដើមហ្នឹង ពីបងប្អូនខ្មែរនិងខ្មែរនឹងក៏ដូចជាពីសារព័ត៌មានទាំងឡាយហ្នឹងធ្វើឲ្យយុវជនទាំងអស់ហ្នឹងកាន់តែកើនឡើងហើយរីករាលដាលនៅក្នុងទឹកដីកម្ពុជាក្រមហ្នឹងអាហ្នឹងផ្នែកទី1ផ្នែកទី2បើកាលណាយួនហ្នឹងឃើញអាអាចលនាតស៊ូរបស់ខ្មែរក្រមនឹងហើយថែមមិនត្រឹមតែជួយគ្រប់គ្រងឲ្យការដោះដាលរីកចម្រើននៃសិទ្ធិមនុស្សនៅកម្ពុជាក្រមនឹងទេ បែរទៅជាគៀបសង្កត់វិញកាលណាដូចបងលីភូលើកឡើងមកកន្លែងណាមានការគៀបសង្កត់កន្លែងនោះតែងតែមានការងើបជ្រោងឡើង ដើម្បីទៀមទាសិទ្ធិសេរីភាពហ្នឹងកាន់តែរីករាលដាលធំតទៅទៀតរឿងយួនมันអាចចប់ដំណឹងបានទេបើសិនយួនมันកែប្រែចរិតឲ្យបាន slow boat ទៅតាមលទ្ធិប្រជាធិបតេយ្យគំនិតរបស់អង្គការសន្តិជាតិគេធ្វើនៅលើសកលលោកហ្នឹងបានរីករាលដាលរីកចម្រើនប្រទេសគេជាច្រើនទៅហើយនៅលើសកលលោកហ្នឹង ហើយឲ្យប្រជាជន ខ្មែរក្រមនេះយល់ច្បាស់ថាយួនមិនមែនជាប្រទេសធំហើយមានអំណាចជាងគេ ដែលយើងមិនអាចដោះស្រាយអាណានិមអាណានិគមជិញបានទេ យើងមើលទីមួខាងកើតដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ីនឹងជាង300លានអ្នកដែលជាតាហានរុស្ស៊ីឥណ្ឌូនេស៊ីគៀបសង្កត់ ត្រួតត្រាមកលើអ៊ីស្ទីម៉ូឥឡូវគេបានឯករាជ្យដោយសេរីភាពរបស់គេឃើញទេអញ្ចឹងដោយសារដោយសារការតស៊ូនឹងដោយការការយល់ដឹងអំពីសិទ្ធិមនុស្សការយល់ដឹងអំពីសិទ្ធិសេរីភាពរបស់ខ្លួននោះវាសំខាន់ជាងជីវិតបើមានជីវិតគ្មានសិទ្ធិសេរីភាព គេអត់ចង់រស់នៅទេបើថាគេមានសេរីភាពគេស៊ូលះបង់ជីវិតគេដើម្បីសេរីភាពហ្នឹងអូខេអរគុណអរគុណតាំងបានលើកឡើងអំពីការតយុវជនរបស់យើងឡើយមកជួបជាមួយលោកលីផូតដាលមកឆ្លើយនៅសំណួរសំណួរនៅក្នុង comment ឡើយយើងបែរមក comment ដើម្បីយើងសល់ម៉ោងតិចពួកយើងនឹងឆ្លើយខមមិនលលីផូមើលមើលអានអសរវៀតណាមអាត្មាអានអសរវៀតណាមបានជួយជួយអានលោកសេរីលោកសើងសេរីណាកណាអឺអូមីងសេរីនៅក្បែរផ្ទះកណាដែរគាត់នៅក្បែរផ្ទះកណានៅព្រះតពាំងកណាចង់និយាយថាមិនទេអឺគាត់ចង់និយាយថាពីអរដៃ người ខ្មែរកម្ពុជាក៏បានដែរ được pháp lực trong nước và ngoài nước công nhận được quyền uh, ờ, 143 nước công nhận nay còn bị cán bộ làm việc nhà nước Việt Nam gọi là công an cứ làm theo lực uh, cứ làm theo lực áp lực người Khmer uh, ờ, Chrome bằng lực rừng tôi đề nghị tôi đề nghị liên hiệp quốc và quốc tế phải rút chân Việt Nam được bầu có chân trong Liên Hiệp Quốc uh, không đem áp dụng làm theo pháp luật nhà nước để trả lại bản địa lãnh đạo cho người Khmer Krom lãnh đạo cái trong dị tha ở uh, uh, sầm nôm bố ôi uh, អង្គការសហជីវជាតិដកយួនចេញពីក្នុងបញ្ជីអន្តរជាតិពីព្រោះអង្គការសហជីវជាតិនឹងទទួលយកយួនធ្វើការនៅនឹងមានការអីក្នុងនោះប៉ុន្តែយួនអស់នឹងអត់អនុវត្តតាមច្បាប់ជាតិច្បាប់អន្តរជាតិគិតបែរទៅយកច្បាប់ព្រៃផ្សាយយកមកធ្វើទុកបុកម្នេញគៀបសង្កត់ខ្មែរក្រមនិងមីងសេរីនៅក្បែរផ្ទះកណាអរគុណមីងដែលបានជឿចាលហើយបានសួរគាត់ឆ្នាំហ្នឹងគាត់ចែកជាងហើយ 74ហើយងឹតនៅជឿចាលមីមីសេរីគឺល្អណាស់ហើយអត់គិតជួយដាស់ស្មារតីក្មេងហើយចង់សម្ដែងច្បាស់ថាគាត់ចាស់អញ្ចឹងនៅនៅខំប្រឹងតាមដានព័ត៌មានជឿចារឿងជាតិគឺប្របីមែនតែនហើយជាគំរូដល់យុវជនយើងតាំងប្រសងតាំងយុវតីយុវជនយើងនៅកម្ពុជាក្រមគួរយកគំរូតាមគាត់គាត់អាយុ7ជាងក៏តែនៅតាមដានព័ត៌មានគ្រប់ ពេលយើងផ្សាយកតនៅเพจណាក៏ដោយកណាតែតែឃើញគាត់ចូលរួមមីងសេរីអរគុណមីងច្រើនហើយបានចូលរួមនៅព័ត៌មាន KKCC TV របស់ព្រះអង្គពលសវឿននៅអូស្ត្រាលីបាទអឺនៅខាងក្រោមក៏សួរពីរទៀតណាកណាសួរចេញនៅសួរតែផែនណាសួរខាងក្រោមក៏សួរថា không biết lý do gì mà cán bộ công an ở Việt Nam sợ dân vai phim có gì phức tạp đối à, tối đen trầm trọng mới sợ quay phim à, sự đưa ra ánh sáng thực tế គេថាមិនដឹងមូលហេតុអីបានកាមេរ៉ាប៉ាក់គំនេះយួននឹងខ្លាចកាមេរ៉ាខ្លាចប្រជាពលរដ្ឋថតណាខ្លាចកាមេរ៉ាជាងបានន័យថាគាត់ចង់គាត់ចែងងឿងឆ្ងល់ហ្នឹងគឺល្អមែនតែនមីងមានវ័យចំណាស់70ជាងតែមានឆ្ងល់គឺដាស់ស្មារតីដល់កូនខ្មែរយើង គឺប្របីណាស់អញ្ចឹងហើយមិនតឹមតែនៅនៅកម្ពុជាក្រមយើងនៅខាងបងប៉ុណ្ណោះទេតបីនៅវៀតណាមខាងជើងនៅកណ្ដាលក៏ដោយឃើញចិនជាតិណាមិនដឹងយួនគ្នាគេនឹងកាន់កាមេរ៉ាកាន់ទូរស័ព្ទរត់ហើយហើយចាប់ចប់យកទូរស័ព្ទដូចជាម្សិលមិញនឹងចប់យកទូរស័ព្ទយុវជនមីងក្វាងយើងនឹងហ្នឹងយកទៅលុបវីដេអូដែលមីងក្វាងថតនៅវត្តសឡងហ្នឹងហើយបានយកទូរស័ព្ទរបស់លោកលំលំវង អានយកទូរស័ព្ទហើយលុបវីដេអូរបស់គាត់ពេលដែលពួកនឹងចោះទៅហ្នឹងហើយឲ្យលុបវីដេអូមួយឆ្នាំមុនដែលគាត់ថតរឿងនគរបាលចារចរចារចរយួនដែលខិតណាក់ដង្ហេសອບទៅកាន់ទីវិជានៅខ្លាំងហ្នឹងឲ្យលុបនឹងចោលដែរគាត់ថាអស់លោកលុបបានលុបទៅអាកន្លែងហ្នឹងសិទ្ធិរបស់លោកចង់លុបយកទៅលោកឲ្យលុបមក ណាលោកលំលំវងគាត់ឆ្លើយតបទៅនគរបាលយួនមិនសិលធ្វើការជាមួយគាត់ហ្នឹងសំបីតបីដែលប៉ងនៅអូស្ត្រាលីដឹងហើយកម្មាភិបាលឬមួយស្នាក់ងាររបស់រដ្ឋឬស្អីមួយចង់យកទូរស័ព្ទចង់បានឯកសារចង់បានអីព្រះអង្គគេសុំមុនមិនថាអញ្ចឹងព្រះអង្គនៅអាមេរិកអញ្ចឹងដែរគេថាគេអាចកាន់ទូរស័ព្ទអាចសុំទូរស័ព្ទត្រូវការឆេឆេតិចបានអីអញ្ចឹងហើយមិននឹងសុំនឹងគេត្រូវមានលិខិតចេញ លេខលក្ខជាអសរទៀតដូចជាកណាបាននិយាយដដែលដដែលហ្នឹងយើងធ្វើការជាមួយក្តាសសទឹកខ្មៅអត់មែនធ្វើការជាមួយទឹកមាត់ទេកណាអញ្ចឹងយួនវាធ្វើការច្បាប់ប្រៃដូចមីងសេរីគាត់លើកឡើងមិញហ្នឹងយកច្បាប់ប្រៃមកធ្វើទេបំពេញទាំងច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនបំពេញទាំងច្បាប់អន្តរជាតិដែលខ្លួនឯងបានចុះកតិកាសញ្ញាសញ្ញាជាមួយអន្តរជាតិហ្នឹងហើយណាហើយយកច្បាប់ប្រៃមកអនុវត្តអាកន្លែងហ្នឹងគឺល្អមែនតែនមីងបានលើកឡើងសំណួរហ្នឹងឲ្យយុវជនយើង បានសិក្សារៀនសូត្រហើយបានភ្ញាក់អីគេស្មារតីភ្ញាក់រលឹកឡើងនឹងក៏សួរ3សំណួរនៅមួយសំណួរទៀតបងណាបាទកណាអឺខាងក្រោមហ្នឹងគាត់ថាងើយខ្មែរបាងដេកម្ពុជាកម្ពុជាខំមួង tham nhũng gì của ai chỉ được nhờ quốc tế liên hiệp quốc dùng bảo vệ cho người Khmer được quyền bảo vệ tài sản của người Khmer được rồi không lấn chiếm của ai xin trình sự sự thật và thật sự người Khmer đã mất tài sản và quyền lợi rất nghiêm trọng គេថាខ្មែរក្រមយើងអត់មានភាពលោភលន់ដោយជនជាតិណាណាដែលជាពិសេសដូចយួនទេមានភាពលោភលន់ទៅចក់ប្លន់អឺគេឯងជាពិសេសចក់ប្លន់លួចប្លន់ដីខ្មែរក្រមយើងនឹង មិនចេះចប់មិនចេះហើយនៅគៀបសង្កត់ធ្វើបាប ធ្វើទុកបុកម្នេញដល់ខ្មែរក្រមដែលជើងជាជនជាតិដើមថែមទៅទៀតហើយគិតថាខ្មែរយើងសូមតែហៅថាមកសុកហើយគ្រប់ទៅតាមច្បាប់ទម្លាប់នឹងទេអត់មានចង់បានអ្វីអ្វីរបស់នរណាទេសូមមកសុកហើយឲ្យយួនគ្រប់ច្បាប់ទៅវិញទៅមកជាពិសេសគ្រប់ដល់ជនជាតិដើមហ្នឹងគឺគិតគិត ចាស់មែនតែគាត់សរសេរមានថាន័យរបស់គាត់គឺបានល្អឲ្យជ្រៅណាស់សរសើរមីងអឺនឹងចំពោះគាត់ថៃដល់ពេលចំណែកបងម្នាក់គាត់នៅភ្នំពេញគាត់នៅភ្នំពេញអឺអីគេនិនសេរីនិនសេរីគាត់ចង់និយាយអក្សរគាត់នឹងដូចជាគាត់វេទៅផំគាត់អត់បានល្អកណាអានទៅតាមយើងយល់យល់យល់នឹងគាត់ចង់និយាយថាខ្ញុំឃើញព្រះអង្គមាន បន្ទូលយ៉ាងនេះខ្ញុំអឺបញ្ឈឺចិត្តណាស់ជាកាមេរ៉ាបត់មួយរូបដែរគឺស្កុតណាក់ខ្មែរលើប៉ុន្តែឃើញព្រះអង្គមានបន្ទូលដូចគេចង់និយាយចង់ចង់និយាយថាព្រះអង្គវិរិយៈធម្មោព្រះអង្គមានបន្ទូលហ្នឹងគាត់ឃើញអញ្ចឹងទៅគាត់ឈឺចិត្តណាឈឺចិត្តខ្លាំងណាស់គឺអរគុណបងខុនសេរី គឺមានការជឿចិត្តជឿឆ្អាលជាមួយបងប្អូនខ្មែរក្រមយើងនៃរួមជៀមចរតែមួយអរគុណបងនឹងហើយហើយអាចារ្យឃីមនៅស្លាឆទៀនមិញនៅព័ត៌មានព្រះអង្គពោសវឿនបាននិយាយដើមស្លាឆទៀនហើយបាននិយាយដើមវត្តនំសេកទៅទៅខ្ញុំចូល complain ហើយនឹងគឺនិយាយពីបញ្ហាដែលយុវជននៅស្លាឆទៀនគាត់ក៏បានចូលមក comment ដែរអឺ គាត់បានខ្ញុំកណាថ្វាយបង្គំលោកគ្រូពីរព្រះអង្គដោយគោរពនឹងលោកគ្រូវាគ្មិនទាំងពីរដោយគោរពនឹងឯគាត់គាត់នៃ comment មកគិតសបាយនឹងត្រេកអររីករាយថ្វាយបង្គំព្រះអង្គពីសម្ងាយសូមសេចក្តីសុខនឹងគឺគិតណាក់តស៊ូនឹងអាចារ្យឃីមនៅស្លាឆោទៀនគាត់គឺមឹងម៉ាត់មែនតែនកណាបានចោះទៅជួប PK 5 2022ហ្នឹងគឺគាត់ល្អណាស់ចាឃីមគឺល្អមែនតែននឹងអរគុណបងដែលបានអឺ សួរសុខទុក្ខព្រះអង្គហើយខ្ញុំបាទនឹងលោកថាញ់តឹងអរគុណច្រើនបងអឺមានហេងហេងហួតម្នាក់ទៀតនឹងមានហេងហួតលោកហេងហួតអឺគិតចង់គិតសួរថាម៉េចណាតលតែពលរដ្ឋខ្មែរក្រោមយើងនាំគ្នាក្រោកទូតាំងកម្ពុជាក្រោមហើយទីមទាអឺបកចង់និយាយអូទីមទា ទៀមទាទៀមទាបោកបណ្ដឹងក៏ចង់ថាបោកបណ្ដឹងទៅ អន្តរជាតិពេលដែល អន្តរជាតិមើលឃើញថាយើង ជាបរតខ្មែរក្រោមទទួលរងក្រោះនៅភាពអយុត្តិធម៌ឃើញថាយួនមិនគោរពសិទ្ធិមនុស្សហើយអន្តរជាតិគេនឹងជួយយើង បាទហ្នឹងហើយត្រឹមត្រូវហើយបងដូចជាលោកថាញ់តាំងបានលើកឡើងមិនដែរអឺ ថាបើសិនជាយើងចង់ឲ្យអ្នកដតីជួយយើងយើងត្រូវជួយខ្លួនយើងខ្លួនយើងខាងដើមអាបញ្ហាខ្ញុំបានជជែកនៅតាមប្រព័ន្ធ Zoom ប្រព័ន្ធបណ្ដាញសង្គមជាមួយយុវជនយើងនៅកម្ពុជាក្រមយើងរៀងរាល់អាទិត្យគឺมันអាចมันហ៊ានអាងថារៀងរាល់ថ្ងៃដោយសាររវល់ការងារគ្រួសារផងការងារសង្គមផងរៀងរាល់អាទិត្យទាំងប្រសងទាំងយុវជនខ្មែរក្រមហ្នឹងគឺសំណួរហ្នឹងគឺសួរខ្ញុំស្ទើរហងៃសួរថាតើយើងអាចយកមកបានទេ ហើយធ្វើយ៉ាងណាឲ្យយន់គ្រប់សិទ្ធយើងណាអឺបានកណាឆ្លើយទៅស្រួលទេហើយបង ហិនហួតខ្ញុំឆ្លើយទៅស្រួលទេថាបានមកឬមិនបាននៅលើ ខ្មែរក្រមយើងទាំងអស់គ្នាហើយនៅលើបងប្អូនខ្មែរយើងលើកណ្ដាលយើងទៅព្រួតដៃជាមួយ គ្នាទៀតណាបានឬមិនបានស្ថិតនៅលើយើងទាំងអស់គ្នាហើយបើយើងចង់អោយគេជួយយើងយើងទៅជួយខ្លួនយើងខាងដើមសិនហ្នឹងឯងគ្រាន់តែសំណួរបងឯងហ្នឹងហើយ បងអូនយើងបានសួរខ្ញុំស្ទើររាល់ថ្ងៃទេបញ្ហាហ្នឹងពេលណាខ្ញុំតាក់ទងទៅហើយខ្ញុំបានសង្កត់ធ្ងន់ដែរបើយើងចង់បានចង់បាន ទាំងសិទ្ធចង់បានទាំងទឹកដីមកយើងត្រូវខំប្រឹងសិក្សារៀនសូត្រហើយយើងសកលខ្លួនយើង ជានរណាពីព្រោះប្រព័ន្ធអប់រំនេះជាកត្តាមួយសំខាន់ខ្លាំងណាស់សម្រាប់មនុស្សជាតិយើងទូទៅបើនិយាយដោយឡែកគឺសំខាន់ខ្លាំងណាស់សម្រាប់ផ្នែកក្រមយើងក៏មានការសិក្សារៀនសូត្រទេអាចផ្លាស់ប្ដូរអ្វីៗទាំងអស់ ជាពិសេសអាចផ្លាស់ប្ដូរសង្គមជាតិយើងបានមានតែការសិក្សាអប់រំនឹងឯងយើងយើងទាំងអស់គ្នាខំពង្រឹងកាំងទាំងការសិក្សាអប់រំខំបណ្ដោះគំនិតដល់យុវជនខ្មែរក្រមយើងដូចជាអឺខាងព្រះអង្គពោសវឿនលោកបានប្រសាយជារៀងរាល់អាទិត្យនឹងដើម្បីបណ្ដោះគំនិតដើម្បីបណ្ដោះអឺហៅថាចំណេះដឹងដល់យុវជនយើងទូទាំងកម្ពុជាក្រមតាំងប្រសងតាំង យុវជនយុវនារីតាំងយុវចាស់យើងទាំងអស់នៅនោះគឺរៀនបានទាំងអស់នឹងឯការរៀនសូត្រនេះគឺមិនមែនថាហេខ្លួនខ្ញុំចាស់ហើយខ្លួនខ្ញុំហើយមានប្រពន្ធហើយខ្លួនខ្ញុំមានកូនហើយអត់រៀនទេអត់មែនទេសម្បីលោក Bill Gates Bill នីរបស់ នៅអាមេរិកអ្នកមហាសិទ្ធិនៅអាមេរិកហ្នឹងគាត់អានសៀវភៅរាល់ថ្ងៃថ្ងៃណាគាត់មិនបានអានសៀវភៅដោយកណាអញ្ចឹងមិនបានអានតាមដានព័ត៌មានមិនបានជជែកជាមួយបងប្អូនយើងនៅកម្ពុជាក្រមគេអត់លោកទេ លើកបើគៀត Bill Gates គាត់អានសភៅមួយថ្ងៃមួយថ្ងៃទៅបាទយើងផ្សំលីផូបាត់សម្លេងណាលីផូបាត់សម្លេងហើយលីផូ ឥឡូវកូនចាស់ជួយ ជួយបន្ថែមសេចក្តីទៀតអឺមើលទៅគាត់ដាច់គាត់អឺណាគាត់នៅតែនិយាយប៉ិនបាត់សម្លេងអឺកណាអឺឥឡូវជួយអឺជួយឆ្លើយសំណួរ លោកហេងហួតផងលោកហេងហួតជួយឆ្លើយសំណួរលោកហេងហួតកណាមិនដឹងហេតុអីសំណួរនោះរត់បាត់អស់ទៅគាត់ថាខំប្រឹងឡើងយុវជននិងពលរដ្ឋខ្មែរក្រម ទឹកដីមិនកើតទេតែមនុស្សកើតឡើងកើនរាល់ថ្ងៃ ពណ៌ហ្នឹងត្រឹមត្រូវហើយបាទគាត់កំពុងនិយាយនិយាយមកថាប់ថាប់នោះដែរបាទគាត់នឹងនិយាយហ៎គាត់នេះមិនលឺទេបងប្រងមានសង្និការណាបាទអឺហើយមិញគាត់ថាហ្នឹងហើយលោកហេងហួតដដែលអឺគាត់ស្នើសុំឲ្យក្រោកឡើងព្រមគ្នាអរគុណណាស់ដូចតែគាត់ បានចូលរួមជាមួយនឹងកម្មវិធីនឹងហោហែហើយអរគុណមែនទែនលោកខេងហួតនឹងតែងតែចូលរួមផ្ដល់យោបល់ល្អល្អថ្ងៃនេះមានភ្ញៀវចូលជាយោបល់នឹងច្រើនបងគ្រូញាតិញោមយើងមួយចំនួនគ្រប់កន្លែងអង្គរបផាខាង Las Vegas ក៏ចូលរួមដែរ លោកចៅស្វាញ់ចៅស្វាញ់ចូលរួមដែរចៅស្វាញ់ចាស់ហើយហើយឃើញចេញចូលមន្ទីរពេទ្យមិនឈប់ទេចៅស្វាញ់នឹងអតីតអឺស័ក5ខាងកងនាវាចរនៅគូពងៀនអីនៅស្រុកខ្មែរផងគូពងៀនសាលាទាហាននៅស្រុកខ្មែរផងអរគុណលោកចាស់ស្វាញ់បានចូលមើលហើយហ៊ីវ ក៏ហ៊ីវអរគុណហ៊ីវបានសុខសប្បាយហ៊ីវបានចូលមើលលោកឃឹមឃឹមក៏អរគុណដែរលោកលីភូបានមើលលោកឃឹមឃឹមច្រើនហើយនីគៀងយ៉ាន់ក៏សាធុបានចូលរួមលុនមនចូលរួមដែរអរគុណសុខនក៏សុខនគីមក៏ចូលដែរក៏ឋានភឿងឋានភឿងវាមិនសិលទៅបានឃើញដូចជាប្រហែលនៅខាងដងទឹកហើយឋានភឿងលោកឈិនឈិន បាទលោកឈិនឈិននឹងមិនដែលបាត់ទេលោកឈិនឈិននឹងក៏អរគុណបេះដូងខ្មែរអរគុណអឺជ័យរទ្ធីថាច់តាំងបាទអឺអញ្ចឹងជារួមបងប្អូនយើងអឺសុទ្ធតែស្វាគមន៍នៅកិច្ចការនឹងទាំងអស់មែនទែនដូចជាការสนុំពរអញ្ចឹងខ្ញុំកណាអាត្មាក៏ចូលរួមបន្ថែម នៅលើកិច្ចការដែល គេสนុំពរហ្នឹង អឺហើយតែងតែអំពាវនាវដដែលដដែលលោកលីផូជើញចូលមកមិញអត់ប្រើមិញបាត់សម្លេងលោកលីផូទៅ បាទអាចូលជំនួសនឹងបីបន្ថែមកណាហួយអង្គបងបន្តកណា បញ្ហាកណាមិនដឹងមិនទៅពីចេញពីគុកមកដាក់ខ្លួនមែនតែ Facebook នេះកណាហើយចេះតែចង់ឲ្យបងប្អូនយើងហ្នឹងសុំអំពាវនាវទទូច ពីថ្ងៃមិញខ្ញុំកណានៅជាមួយ VOKK ហ្នឹងក៏ trade R ហើយអបអសាទរបងប្អូននៅប្រទេសជាតិកម្ពុជាហ្នឹងមកលើកទៅហើយគាត់បានអញ្ជើញទៅសួរសុខទុក្ខកន្លែងនេះយើងហើយមានយុវជនអ្នកវ័យហ្វីមអ្នកអបង្វិលឡើងវីដេអូមួយចំនួនដែលពីការចម្លាក់សំសរសើរនៅក្បាច់ចម្លាក់ពីវត្តមួយទៅវត្តមួយគាត់ធ្វើនៅវត្តសំរោងនឹងច្រើន នៅខេត្តឃ្លៀងហ្នឹង ហើយឃើញក្បាច់ដែលធ្វើនៅវត្តសំរោងហ្នឹងខាងក្រោមព្រះអង្គបដិទំពានហ្នឹងឆ្លាក់បានល្អមែនសូមសរសើរព្រះអង្គបដិគុណអឺលីមិនដឹកលោករៀបចំក្បាច់នឹងបានល្អជាវប្បធម៌របស់ខ្មែរសុំមួយយ៉ាងដែរសុំព្រះអង្គលីមិនដឹកនឹងជួយជជែកជាមួយនឹងលោកលឹមយ៉ាងម៉ាំងផង អឺគិតគូរអំពីរឿងសិទ្ធិសេរីភាពរបស់ប្រជាប្រដ្ឋខ្មែរក្រោមនឹងឲ្យបានច្រើនព្រោះលោកលឹមយ៉ាងម៉ងនឹងយ៉ាងណាក៏គាត់ជាអាបាលខេតឃ្លាំងហើយបដិគុណលីមិនដឹកនៅឯវត្តសំរោងនឹងក៏ជាសមាជិករដ្ឋសភាអឺគួរកប់បីពិនិត្យមើលដែរខាងខេត្តព្រះត្រពាំងឃើញមានភាពទលំទលាយទាំងការធ្វើសិទ្ធិសេរីភាព រហូតទៅដល់គាត់គាត់គាត់បានអនុវត្តនៅពិធីបុណ្យសិទ្ធិនារីពិធីបុណ្យបាត់បង់សិទ្ធិរីភាពហើយនឹងរំលឹកអបអសាទរនៅទិវាដែលប្រកាសនៃសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីពីសិទ្ធិជនជាតិដើមនឹងផងអញ្ចឹងណាសុំមេត្តាមើលឲ្យទោះបីខាង អាញាធរខេត្តឃ្លាំងនឹងខំបង្ក្រាបយ៉ាងម៉េចក៏អត់ស្ងប់ស្ងាត់បានដែរហើយយើងនៅខាងក្រៅតាមដានធ្វើការជាប់ជានិច្ចអស់លោកគួរក៏បីដឹងដែរថាការរឹតបន្តឹងដាច់ដោយឡែកតខេតឃ្លាំងហ្នឹងគ្មានបានជោគជ័យអីទេហើយមួយទៀតខេតឃ្លាំងហ្នឹងគ្មានឃើញការកសាងអីច្រើនទេខេតឃ្លាំងស្ថិតនៅក្នុងលំដាប់ខេតទាំង6 ខេត្តក្រុងតែ6ដែលក្រីក្រជាងគេនៅក្នុងចំណោមខេត្តក្រុងជាង50នៅប្រទេសវៀតណាមទាំងមូលហ្នឹងអញ្ចឹងលោកក៏ជ្រាបហើយថាសមិទ្ធផល ដែលកើតចេញពីខេត្តឃ្លាំងទាំងប្រមាណទៅបានយកទៅបំពន់ឲ្យទីក្រុងហាណូយបំពន់នៅកន្លែងផ្សេងក្រៅពីខេត្តឃ្លាំងឬមួយនាំចេញទៅលក់នៅក្រៅហើយហិរញ្ញវត្ថុទាំងប្រមាណ លទ្ធផលទាំងប្រមាណមិនបានយកមកកសាងខេត្តឃ្លាំងប្រមាណទេអញ្ចឹងសំទោសសមិតាពិចារណារឿងហ្នឹងខេត្តឃ្លាំងផលិតស្រូវអង្គច្រើនណាស់ប៉ុន្តែស្ថិតនៅជាខេត្តក្រីក្រ ហើយការរឹតបន្តឹងទៅលើប្រជាពលរដ្ឋហ្នឹងដូចជាធ្ងន់ធ្ងរជាពលរដ្ឋជនជាតិដើម នៅមានទុកលំបាកច្រើនរដ្ឋបတ်ផ្នែកសិទ្ធិសេរីភាពការសិក្សារៀនអក្សរសាស្ត្រជាដើម ទាំងសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិតែបន្តិចចាប់គេប្រខិតប្រខំគេអឺគួរពិនិត្យឡើនៅអេរិយាប័តរបស់ខ្លួនឡើងវិញដែលដែលក្នុងនាមជាអ្នកដឹកនាំប្រជាបរតយើងមានជនជាតិដើមច្រើនណាស់នៅខេត្តឃ្លាំងហ្នឹងសូមអញ្ញាធរពិនិត្យពិចារណាឡើងវិញនេះជាការ អំពាវនាវដោយប្រកបទៅដោយ សមានចិត្តរាប់អានដល់ខ្ពង់ខ្ពស់ជាទីបំផុតសូមលោកប្រមុខខេត្តឃ្លាំងនឹងពិចារណាទាំងប្រតិគុណលីមិនដឹកនៅខេត្តសំរោងនៅវត្តសំរោងនឹងក៏ដោយសូមព្រះអង្គពិនិត្យឡើងវិញផងនៅការងារដែលមិនច្រឡំនឹងខេត្តតន្ត្រីហើយសូមយកខេត្តព្រះតាពាំងនឹងជាគំរូ គេមានការរួបរวมគ្នា គេមានការអឺចូលរួមជាមួយនឹងការពង្រឹងនៅអក្សរសាស្ត្រវិស័យសិក្សាអប់រំរបស់ខ្មែរនៅខេត្តព្រះស្ពាំងនេះច្រើន រួមទាំងឥឡូវសូម្បីខេត្តឡុងហោការតស៊ូរបស់ប្រជាពលរដ្ឋហើយនឹងប្រសង់នៅ ខេត្តឡុងហោហ្នឹងក៏មានការរីកចម្រើននឹងច្រើនអញ្ចឹងសូម្បីអស់លោកខំប្រឹងរឹតបន្តឹងនៅខេត្តឃ្លៀងនឹងយ៉ាងម្ដេចក្ដី ក៏អស់លោកមិនទទួលជ័យជំនះទេលោកអស់លោកមិនអាចកាច់បំបាក់នៅស្មារតីតស៊ូហើយងើបតស៊ូឡើងផុសផុលដោយការសាមគ្គីរបស់ ប្រជា ប្រដ្ឋខ្មែរក្រមហើយនិងប្រសង់ខ្មែរក្រមបាន ទេ ទាំងក្នុងទាំងក្រៅប្រទេសគេរួមគ្នានឹងគឺជាការអំពាវនាវមួយដដែលដដែលសូមឲ្យអស់លោកពិនិត្យនៅអកប្បកិរិយារបស់អស់លោកឡើងវិញលោកកំចោតប្រកាន់ អ្នកនៅក្រៅនឹងតស៊ូគឺជាពួកក្បត់ចោតប្រកាន់នឹងខុសហើយយើងទាំងអស់គ្នានៅខាងក្រៅទទួលបានការគ្រប់គ្រងពីនីតិរដ្ឋនៃប្រទេសដែលពួកយើងរស់នៅ មានសហរដ្ឋអាមេរិកទាំងជាដើមអូស្ត្រាលីកាណាដាញូហ្សេឡង់ហើយនិងក្រុមប្រទេសនៃសហគមន៍អឺរ៉ុបមួយវិញទៀតយើងត្រូវបានទទួលស្គាល់យ៉ាងពេញផ្ទុកពីអង្គការសហប្រជាជាតិ ដូចជាអនុញ្ញាតឲ្យយើង ចូលប្រជុំថ្លែងការណ៍នៅក្នុង UNPFII នៃវេទិកាអចិន្ត្រៃយ៍របស់អង្គការសហជីវជាតិស្ដីអំពីបញ្ហារបស់ជនជាតិដើមនេះជាដើមអញ្ចឹងមានប៉ុណ្ណេះសូមរំលឹកឲ្យអំពាវនាវហើយជាពិសេសសូមប្រជាប្រដ្ឋរបស់យើង នៅតែបន្តការតស៊ូជានិច្ចដូចមានលោកលីផូនៅទីនេះស្រាប់ យើងតតាមដានគាត់បញ្ជាក់ឲ្យបញ្ជាក់ទៀតថាបានតាក់ទងទៅកម្ពុជាក្រមគាត់ ក៏សម្រានអត់បានទេនេះគឺជាហេតុផលមួយ បង្ហាញពីការយកចិត្តទុកដាក់នៃបងប្អូនយើងនៅក្រៅតាមដានមើលសុខទុក្ខរបស់បងប្អូននៅខាងក្នុងនេះជានិច្ចកណាអរគុណបែបប៉ុណ្ណេះបងគ្រូអូខេអរគុណទៀតណាហ្នឹងហើយជុំសុំជូនទៅលោកបលីផូមកតាមមើលដែលមានបញ្ហាព័ត៌សេវាមិនសូវល្អឥឡូវសុំជូនលោកលីផូតិចមើលចុងបញ្ចប់ចិត្តសំណពរយ៉ាងណាដែរនឹង បញ្ចប់សេចក្តីតែម្ដងបាទអូសំណុំពររបស់ព្រះអង្គណាឃើញបងប្អូនយើងនៅខ្លាំងទឹក comment មកហ្នឹងយើងអានអានឲ្យទាំងអស់ទៅហើយអរគុណគាត់ទាំងអស់តិចទៀតកណាហ្នឹងហើយសូមសំណួរបងប្អូនយើងនៅខាងខ្លាំងហ្នឹងបងប្អូននៅខាងខ្លាំងយុវជនយើងភឿងហ្នឹងគាត់ថាសុកតាំង đang nằm trong một tỉnh nghèo dân Khmer Krom nhà nước Việt Nam không giúp đỡ nhiều ពិតជាត្រឹមត្រូវហើយធ្វើទុកបុកម្នេញច្រើនហ្នឹងហើយអូនដែលបានលើកឡើងគឺត្រឹមត្រូវណាពួកបងតាមដានរងថ្ងៃទេបញ្ហាទូតាំងកម្ពុជាក្រមជាពិសេសខេត្តណាដែលមានខ្មែរយើងនៅច្រើនហ្នឹងហើយបងតាក់តងរងថ្ងៃទេពីល្ងាចមានបានតាក់តងទៅខាងយុវជនខ្មែរក្រមយើងមកក្រុមច្រើនមែនតែនពីប្រាតពេងឡុងហូនិងឃ្លាំងពីល្ងាចមិញអឺហើយមួយទៀតក៏និយាយថាញ៉ាំនៅវៀតណាមឥតខំវាងតាំ đến người dân ខ្មែរក្រមត្រូវឲ្យឬឲ្យពុជសាសអូនហ្នឹងហើយច្បាប់ប្រធមនុញ្ញរបស់យួនក៏មាននិយាយអឺច្បាប់ដែលយួនចោះកតកតកសញ្ញាហត្ថលេខាជាមួយអង្គការសុជាតិក៏បានសញ្ញេអញ្ចឹងទៅគេសញ្ញេដើម្បីយកបាយលៀបមាត់ប្រពេទេបងគេបានអត់អត់បានអនុវត្តទេនឹងឲ្យយួនដូចជាមីងសេរីគិតថាយួនយកច្បាប់ប្រៃមកអនុវត្តនឹងត្រឹមត្រូវឲ្យអូនហ្នឹងអត់ទេយើងខំទាំងអស់គ្នាណា យើងព្រួតដៃជាមួយបងប្អូនយើងនៅក្នុងប្រទេសនិងក្រៅប្រទេសទៅថ្ងៃណាមួយយើងបានមកទាំងអស់គ្នាហើយណាដូចជាខ្ញុំបានលើកនិយាយខាងដើមហ្នឹងថាបានឬមិនបាននៅលើយើងទាំងអស់គ្នាណាព្រួតដៃជាមួយគ្នាជាធ្លុំមួយបាទហើយកុំចោលការសិក្សារៀនសូត្រកុំចោលការធ្វើសេដ្ឋកិច្ចហ្នឹងហើយពីព្រោះសេដ្ឋកិច្ចការសិក្សារៀនសូត្រគឺសេដ្ឋកិច្ចនិងនយោបាយ3ហ្នឹងมันអាចខ្វះខាតមួយណាបានទេ អឺនឹងសូមអរគុណលោកលុនមឿនដែលបានចូលរួមទស្សនានឹងជូនបាច់បកាយអរគុណហេងហួតបានសួរមកមួយសនុទៀតគឺត្រឹមត្រូវហើយបងបងចង់និយាយថាប្រវត្តិខ្មែរក្រមតកតងគ្នាចូលរួមแชร์ព័ត៌មានអឺគឺចែករំលែកហ្នឹងណាចែករំលែកព័ត៌មានទៅ ឲ្យបងប្អូន យើងនឹងមិត្តភ័ក្តិយើងឲ្យបានដឹងគ្រប់គ្រប់គ្នាប្រុសព័ត៌មានមាន សារៈសំខាន់ខ្លាំងណាស់ត្រូវហើយនឹងឯការផ្សព្វផ្សាយនឹងមានសារៈសំខាន់ណាស់ហើយព័ត៌មាននឹងអាចដាស់ស្មារតីខាងសិល្បៈព័ត៌មាន ក្តីខាងសិល្បៈចម្រៀងក្តីខាងសិល្បៈនយោបាយក្តីគឺខាងសិល្បៈហ្នឹងគឺផ្សព្វផ្សាយគោលនយោបាយហាបំផុតដែលយួនដែលបានទទួលឯករាជ្យដើមបាន យកទឹកដីកម្ពុជាក្រមយើងនៅឆ្នាំ75ហ្នឹងគេបានយកសិល្បៈចម្រៀងយីកេរបស់យួនហ្នឹងណាយួនហៅកែលឿនទៅផ្សព្វផ្សាយគោលនយោបាយរបស់គេទូទាំងកម្ពុជាក្រមហ្នឹងហើយអរគុណបងត្រឹមត្រូវហើយនឹងពុតចិញ្ចឹងនឹងអរគុណបងយិនគៀងនេះពេលល្ងាចនេះយើងបានជជែកជាមួយគ្នាដែររឿងបញ្ហាយុវជនមិញគួងហើយយុវជនឡំឡំវងយើងនៅខាងហ្នឹងអរគុណអឺ នឹងហើយទាំងអស់អឺហ៊ីវទៀតនឹងហើយហ៊ីវក៏យើងតាក់តងក្រោយទៀតរូបទាំងអស់បានមកហើយតែបងត្រូវការដូចជាលោកគ្រូវិរិយៈធម្មោបានបញ្ជាក់អញ្ចឹងយើងត្រូវឲ្យអង្គការ UNPO អង្គការអន្តរជាតិដាក់សម្ពាធទៅខាង UN ហ្នឹងសាមីខ្លួនបងអូនហ្នឹងត្រូវសរសេរលិលាជាសបកលសិទ្ធនេះមកខាងសាសព័ន្ធយើងដើម្បីប្តឹងទៅអង្គការអន្តរជាតិហើយខាងសាសនាទៅមាន សិទ្ធផ្ដល់ពីវត្តហ្នឹងដើម្បីប្តឹងទៅអង្គការអន្តរសាសនាអន្តរជាតិនិងអន្តរសាសនាអន្តរជាតិហ្នឹងហើយហ្នឹងហើយអរគុណបងប្អូនយើងទាំងអស់ដែលបានចូលរួម ទស្សនានៅ KKCC TV របស់ព្រះអង្គពោសរឿនពោសរឿនភ័យទោសពីអូស្ត្រាលីអាហ្នឹងហើយកណាសូមពេញដែលព្រះអង្គបានសួរមិញហ្នឹងចង់ចប់ហ្នឹងកណាមានអីទេកណាខាងដើមគឺរីគ្រាមែនថែន ហើយសបាយមែនតែនបានបញ្ចប់បានមែនតែននៅតែអាក្រអួលនៅតែដាច់តតអញ្ចឹងនាំឲ្យមានការអថារំខានដល់បងប្អូនយើងកំពុងទស្សនានៅទូទស្ស KKCC TV ដែរជាងទៅបើសិនមានខុសឆ្គងពីពេចអឺរំលេចនៅ កាយវិការកន្លែងណាមិនសមរម្យនឹងសូមបងប្អូនយើងទាំងអស់អភ័យទោសជាពិសេសព្រះអង្គដែលមានថាកំពុងតាមដានសូមព្រះអង្គអភ័យទោសផងដែលគង់នៅ តែដីកម្ពុជាក្រមបតលក្តោយនៅកម្ពុជាក្តីនៅទូទាំងសកលលោកក្តោយបើសិនជាខាងកណាខ្ញុំបាទមាន ការខុសឆ្គងភ័យទោសផងហើយកណាអត់មានអីក្រៅពី5ឲ្យយុវជនយើងខ្មែរយើង នៅក្រមនឹងឲ្យខំប្រឹងសិក្សារៀនសូត្រនិងចាប់ដៃជាធ្លុំមួយទីណាមានអឺយុវជនយើងសង្គមណាមានទុក យើងទៅចេះរួបរวมចេះសុស្ទាទៅដោយយុវជនមិនខ្វាងយើងដែលក៏ទៅ តាមដាននឹងឈឺឆ្អាល ទោះបីគាត់ដឹងថាខាងយួននឹងហាមខត់ខត់ខ្លួនគាត់ក៏ដោយគាត់នៅទៅទៅគឺល្អមែនទែនមែនតែអរគុណខាងយុវជន ប្រះតពាំងថាបើសិនជាខាងយួននៅខ្លាំងមិនលែងយុវជនលំវងយើងខាងប្រះតពាំងនឹងទៅមកឡាន គឺល្អមែនតែនខ្ញុំលឺយើងរំភើបណាស់នឹងហើយបានតំណាក់តំណងធ្វើការជាមួយគ្នាជិតស្និទ្ធហើយ ក្រោយមនុស្សនឹងខ្ញុំ មានអេតិមថាឲ្យបងប្អូនយើងខំប្រឹងសិក្សារៀនសូត្រមែនតែនហើយឲ្យស្គាល់ខ្លួនយើងជានរណា មកពីណាកើតនៅទីណាហើយកុំបោះបង់សាច់ឈាមជយយើងតែមួយដូចជាលោកលីតាំងបានលើកឡើងនឹងយើងត្រូវព្រោះដៃជាធ្លុំមួយដូចជាគិតលើករឿងអ៊ុយក្រែននិងរុស្ស៊ីជាដើមអញ្ចឹងហើយនេះបរទេសអន្តរជាតិគេជួយអ៊ុយក្រែនអ៊ុយក្រែនចេះជួយខ្លួនឯងខាងដើមបាន គឺជុំវិញពិភពលោកហ្មងយើងនិយាយលើកមកទៅអានេះគឺ ស្ទើរទាំងអស់ជាង200ប្រទេសនៅយូននឹងយើងឃើញប្រទេសមហាអំណាចធំធំដូចជាមានអាមេរិកមានអង់គ្លេសមានបារាំងជប៉ុនណាណៃគឺគ្រប់គ្រងអ៊ុយក្រែនទាំងអស់ហើយនៅមានច្រើនទៀតកណាมันអាចលើក យកមកបញ្ជាក់បានដែរគឺអញ្ចឹងហ่ะជាងបានចង់ប្រៀបធៀបចង់លើកយកមកឲ្យបងប្អូនខ្មែរក្រមយើងឃើញជាសក្តិភាពថាបើសិនយើង ចង់ឲ្យ គេជួយខ្លួនយើងយើងត្រូវជួយខ្លួនយើងខាងដើមសិនហ្នឹងហើយជួយជួយយ៉ាងណាខាងដើមគឺជួយកំប្រឹងសិក្សារៀនសូត្រ ជួយកំប្រឹងធ្វើសេដ្ឋកិច្ចគ្រួសារឲ្យរឹងប៉ឹងណាហើយបានយើងចូលរួមកិច្ចការសង្គមយើងបានរលូនមានការសិក្សារៀនសូត្រទេអាចផ្លាស់ប្ដូរខ្លួនយើង សង្គមគ្រួសារយើងសង្គមជាតិយើងបានជាងទៅខ្ញុំបងប្អូនយើងតោងយកនៅសិក្សារៀនសូត្រដូចជាខ្ញុំលើករឿង Bill Gates លើកឡើងអាយុ8ជាងនៅរៀនរាល់ថ្ងៃជាងទៅសូមបងប្អូនយើងអឺខំប្រឹងមែនតើទាំងអស់គ្នា តាំងលើតាំងក្រោមតាំងខ្ញុំតាំងព្រះអង្គឲ្យខំប្រឹងទាំងអស់គ្នាដើម្បីទាមទារអ្វីដែលយួនធ្វើបាបប្រជាជាតិយើងជាជនសាសនាយើងរងថ្ងៃគេព្យាយាមប៉ុនប៉ងកាន់ដងហើយពីដើមមកខាងសាសនាយើងកាន់ដងឥឡូវហ្នឹងគេឈានចូលដល់គណៈបាននិយាយទៅវាដាច់មិនហ្នឹងគេទាញយកដងខាងគ្រប់នៅសាសនាយើងពណ៌បាត់សាសនាយើងគេចង់កណ្ដងទៅវិញបានគេបង្កើតឡើងនៅព្រះពុទ្ធសាសនាឯកភាពយួន គេហៅវៀតណាមហ្នឹងអភ័យទោសកណាហៅតែយួនពីតាំងកើតចេញពីពោះម៉ែជាងគេថាពុទ្ធសាសនាឯកភាពយ៉ាវរយផឹកយ៉ាវធំញឹកវៀតណាមឃើញទេជាងគេជៀនទៅបន្តិចម្ដងបន្តិចម្ដងដើម្បីគេកាន់ដងណាមិនយើងកាន់ដងឥឡូវគេចង់ចូលដល់កន្លែងហ្នឹងហេតុអ្វីកណាបានលើកឡើងអញ្ចឹងនិយាយទៅចេះចូលបន្តិចកណាសុំឆ្លៀតចូលមួយនាទីកន្លែងហ្នឹងទៀតចាចាកណាពីពោះពីកាលកណានៅបួសក្តីព្រះអង្គនៅកម្ពុជាក្រមក្តោយពីគណៈកម្មការអាចារ្យវត្តញោមវត្តណា អឺគូសោតគូចាអឺចៅតិកាឧបជានៅខ្សាបੰពុទ្ធសាសនាគណៈមហានិកាយខ្មែរថេរវាទយើងយើងជាអ្នករៀបចំទាំងអស់ប៉ុន្តែឥឡូវហ្នឹងតែងតាំងគណៈកម្មការអាចារ្យវត្តគូសោតគូចាចៅអធិការឧបជានៅលើយួនទាំងអស់បងគណៈតាមដាន គឺដូចជាគណៈបាននិយាយខាងដើមគឺ គេត្រៀមនឹងកណ្ដងហើយជាងសូមព្រះអង្គ ណាបណ្ដាតព្រះអង្គគ្រប់អង្គគូភ្ញាក់រលឹកបែមើជីដូនជីតាយើងវិរៈសមណះយើងវិរៈបុរសយើងបូជាសិចស្រស់ជាមស្រស់នឹងព្រះអង្គពិចារណាមកទៅគឺពីដើមមកមានពួកគាត់ខាងដើមបានមានយើងនៅរងាយមានព្រះអង្គនៅរងាយអញ្ចឹងប៉ុន្តែរងាយហ្នឹងយើងដូចជាបណ្ឌិតបណ្ដំបន្តិចបន្តួចឲ្យគេកាន់ដងតែកាន់គេកាន់ដងយើងវេទនាណាកណាគាត់នេះបានបាត់ហើយមិនចាក់ឃើញអញ្ចឹងទៅពីតាំងកណានៅ កណានៅក្រមកណាបង្រៀននឹងរៀនផងទៅរៀនផងបង្រៀនផងពីឆ្នាំ96ដល់2004 2004ចូល2005មានបញ្ហាជាមួយអាជ្ញាធរយើងបានបញ្ចប់ប៉ុណ្ណឹងបានចប់តំណឹងចឹងទៅចឹងទៅនៅលើខ្មែរយើងទាំងអស់ប៉ុន្តែដល់ពេលកណាចេញផាត់មកឃើញពីគណៈកម្មការរហូតដល់គណៈលើកឡើងឧបជាចាតិការវត្តលើយួនលើលើកទាំងអស់ពុទ្ធបរិស័ទទាំង4តើតែងតាំងគណៈកម្មការអាចារ្យវត្តគូសោតគូចានៅលើពុទ្ធបរិស័ទទាំង4 ពុទ្ធបរិស័ទទាំង4ណាមានភិក្ខុសាមណេរឧបាសកឧបាសិកាណាមានពិឃើញជ្រើសរើសឃើញភិក្ខុអង្គណាដែលមានសមត្ថភាព មាន ចំណេះវិជ្ជា មានចរិយាសម្បត្តិវិជ្ជាសម្បត្តិគ្រប់គ្រាន់តែងតាំងហើយហ្នឹងហើយចៅអធិការជាងដែរអង្គណាមានចាស់វសាហ្នឹងគឺតែងតាំងហ្នឹងហើយប្រាឧបជាជាងដែរប៉ុន្តែឥឡូវអត់មានទេគេទាំងអស់ព្រះអង្គជាងសូមព្រះអង្គនៅកម្ពុជាក្រមព្រះអង្គបែរក្រោយមកនឹកកណាត់ឲ្យគោរពអវាទរបស់អឺ វីរៈសមណៈរបស់ព្រះអង្គនឹងរបស់ ខ្មែរយើងទាំងអស់ខាងដើមមកផងគឺតស៊ូខ្លាំងណាស់มันបានយើងនឹងកណានឹងព្រះអង្គរងាយនៅបានចាប់សពថ្ងៃនឹងដូចជានៅឆ្នាំ84ចាប់5មេកុនខេត ប្រតពាំងហើយធ្វើឃាតព្រះអង្គនៅក្នុងគុកឆ្នាំ86សងជីវិតព្រះអង្គមួយទាំងមូល2លានដងមិនដល់100ដុល្លារផង100ដុល្លារថ្ងៃនឹងឡើងពី 2លាន382,000ហ្នឹងឯហ្នឹងប៉ុន្តែពួកកុម្មុយនីសយួនសម្លាប់ព្រះអង្គមេគន់ខេតប្រតិកម្មមួយទាំងមូលគឺសងអាន2លានហ្នឹងគាត់ប្រាប់អង្គគឹមទុកចោលហ្នឹងហើយសម្លាប់ច្រើនណាគណៈកលនេះលើកពុកលីទុឋានមួយអង្គប៉ុណ្ណឹងការសូមចូលរួមប៉ុណ្ណឹងឯងព្រះអង្គអឺគណៈមានតែប៉ុណ្ណឹងគណៈ អរគុណអរគុណច្រើនណាហ្នឹងហើយវេទិការបស់យើងក៏ដល់ពេលលំមដល់ពេលហើយសូមអរគុណច្រើនដល់វាគ្មិនយើងទាំងពីរទាំង3នាក់ដែលបានចូលឆ្លៀតពេលវាដល់មកចូលក្នុងកម្មវិធីរបស់យើងចឹងសូមជូនពរអរគុណចាស់ហើយនឹងវាគ្មិនទាំងអស់យើងបានសុខភាពល្អកម្លាំងពលំមមួយប្រាជ្ញាឆ្លៀសវៃហើយនឹងអរគុណដល់ប្រិយមិត្តទាំងអស់ដែលបានចូលរួមទស្សនាហើយនឹងចូលខមមិន ជាច្រើនទៀតអញ្សូមអរគុណណាដែលបានឆ្លៀតពេលចូលរួមទស្សនាហើយបានចែកចាយនៅព័ត៌មានរបស់យើងសូមមេត្តាជួយ follow page យើងម្នាក់មួយផងហើយ page KK CCTV ហើយនឹងក្នុងប្រព័ន្ធ YouTube ចូលមកជួយ subscribe channel នោះម្នាក់មួយម្នាក់មួយផងហើយ និងជួយ share ព័ត៌មានយើងបានដល់យុវជនរបស់យើងបានគ្រប់គ្រប់គ្នាផងសូមអរគុណច្រើនសូមជូនពរប្រិយមិត្តទាំងអស់បានសុខភាពល្អពិតពរតម្លៃបុណ្យប្រការធនាយនាបានដូរសេចក្តីផ្សារសូមថ្វាយបង្គំលាសូមចម្រើនពរលា